ជាបឋមខ្ញុំបកណាសូមនមស្ការចំពោះប្រជុំ3នៃបត្រៃរតដោយសេចក្តីជ្រះថ្លាដ៏ជ្រាលជ្រៅសូមនមស្ការ ចំពោះបកណាម្ចាស់ គ្រប់ព្រះអង្គទាំងអស់ដែលតាមដានទស្សនានៅការផ្សាយ បន្តផ្ទាល់នៅលើเพจទូរទស្សន៍អង្គរនៅក្នុងវេលាព្រឹកនេះ និងសូមចម្រើនពរដល់ញោមញាតជនរួមជាតិក្នុងនិងក្រៅប្រទេសទាំងអស់ដោយសេចក្តីស្រឡាញ់រាប់អានដោយជ្រាលជ្រៅចម្រើនពរនៅក្នុងវេលាថ្ងៃនេះអាមាភាពនិងចូលមកផ្សាយបន្តផ្ទាល់នៅលើ page ទូរទស្សន៍អង្គររបស់យើង ដើម្បីសំដែងនៅអារម្មណ៍នៅការព្រួយនៅការភ័យខ្លាចចំពោះការព្រៀងច្បាប់ថ្មីដែលចេញពី ទីស្តីការក្រសួង ធម្មការនិងសាសនានៃព្រះជាណាចក្រកម្ពុជា ហើយក៏សូមចម្រើនពរដល់ជនរួមជាតិក្នុង និងក្រៅប្រទេសទាំងអស់ដោយសេចក្តីនឹករលឹកផងដែរតើមួយរយៈកាល ជនរួមជាតិទាំងអស់មានសេចក្តីសុខទុក្ខយ៉ាងណាដែរពួកបែកគ្នាយូរហើយចម្រើនពរមិនបានអចូលនិយាយពីបញ្ហាសង្គមអដែលកើតឡើងនៅ ក្នុងប្រទេសកម្ពុជាយើងដោយមានភារកិច្ចរវល់មួយរយៈកាល ហើយសង្ឃឹមថា ជនរួមជាតិទាំងអស់សុខសប្បាយទាំងអស់គ្នាពរចម្រើនពរ ជនរួមជាតិញោមញាតទាំងអស់ដែលបានចូលមើលមាន ចំនួន6នាក់បើតើសុខទុក្ខយ៉ាងណា ដែរសម្រាប់វេលាព្រឹកនិងវេលាងាពេលល្ងាចបើនៅកាណាដានៅអាមេរិកហើយវេលាព្រឹកគឺនៅស្រុកខ្មែរយើងចំបានពតើសុខទុក្ខយ៉ាងណាដែរ អឺប្រគុណម្ចាស់ប្រគុណណា គ្រប់ព្រះអង្គមានសេចក្តីសុខទុក្ខយ៉ាងណាដែរចំពោះបញ្ហាសុខភាពឬក៏ការរស់នៅអឺមួយរយៈកន្លងមកតែមាន បញ្ហាអ្វីខ្លះកើតឡើង នៅក្នុងសង្គមនៅក្នុងកម្ពុជាយើងនឹងហើយនៅក្នុងថ្ងៃនេះ បានវិលមកជួបក្រមវិធានបតការព្រៀងច្បាប់ថ្មីណាការព្រៀងច្បាប់ថ្មី អដាក់ទោសទណ្ឌក្នុងលើប្រសង ក្នុងពុទ្ធសាសនាតើជាការការពារពុទ្ធសាសនាឬការបន្ទាបបន្ថោកទៅវិញបាទពនេះជាប្រធានបទដែលត្រូវយកមកនិយាយនៅ ក្នុងពេលព្រឹកនេះនិងបញ្ហាផ្សេងផ្សេងដែលកើតមាននៅ ក្នុងសង្គមកម្ពុជារបស់យើងចម្រើនពរ ចឹងសូមឲ្យជនរួមជាតិបកោណាម្ចាស់គ្រប់ព្រះអង្គបញ្ចេញនៅទស្សនៈយោបល់គំនិតពីការព្រៀងច្បាប់កណាតើព្រះអង្គយល់ឃើញយ៉ាងម៉េចចំពោះការព្រៀងច្បាប់ថ្មី ដែលគេបានបដួយផ្ដើមឡើងឲ្យមានច្បាប់នេះ ជាជាការការពារពុទ្ធសាសនាឬក៏ជាការបន្ទាបបន្ថោក ពុទ្ធសាសនារបស់យើងទៅវិញនឹងសូមឲ្យប្រកោណាម្ចាស់គ្រប់ព្រះអង្គឲ្យជួយផ្ដល់យោបល់គំនិតទស្សនៈឲ្យជួយណាជួយផ្ដល់យោបល់គំនិតទាំងអស់គ្នាអតើយល់ឃើញយ៉ាងម៉េចចម្រើនពរមេងមេង មេងក្មេងអញ្ចឹងឲ្យឆេងមើលមិនសូវរួចចម្រើនពរថ្វាយបង្គំគុណម្ចាស់ពរចម្រើនពរពីចម្ងាយតើសុខទុក្ខយ៉ាងណាដែរខ្ញុំចម្រើនពរហ្នឹងហើយពុកបែកគ្នាយូរហើយញាតិញោមអញ្ចឹងសួរសុខទុក្ខញាតិញោមផងញោមញាតិពុទ្ធបរិស័ទជួបរួមជាតិទាំងអស់ក៏បានចូលរួមមើលបដើបដើហើយក៏ត្រៀមនៅសំណួរឬក៏ នៅចម្លើយខ្លះចូលរួមចំណែកនៅ ក្នុងការបញ្ចេញទស្សនៈយោបល់នៅក្នុងកម្មវិធីនេះពួកខានឡាយយូរហើយពេកបាត់ញោមញាតអស់ហើយមើលទៅប្រហែលជាភ្លេចមុខអាត្មាអស់ហើយញោមហ៎បើនឹងហ៎នឹងចង់បញ្ជាក់ចង់បង្ហាញឲ្យឃើញហើយ បានពរអនុមោសិកាលោកប្អូនមិនចៃដល់ណាដល់ណៃហើយអលោកប្អូនម៉ែងសុមៀលនៅណាឥឡូវហ្នឹងនៅកពតនៅកែបនៅខាងណាខាងណីទៀតវិលត្រឡប់ទៅកន្លែងទៅវត្តទៅអារាមពេញហើយឬនៅបើណាហ្នឹងហើយបានពរទាំងអស់គ្នាញាតិញោម ចាំមើលមានញោមញោមបដយោបល់កំណត់អីញាតិញោមព្រោះចង់មើលទស្សនៈញោមញាតិតិចតើញោមយល់ឃើញយ៉ាងម៉េចអឺខ្ញុំកណាព្រួយបារម្ភខ្លាច ប្រទេសយើងត្រូវយូន គ្រប់គ្រងដោយប្រទេសឡាវពើចំបានពើញោមនឹងហើយជាការភ័យជាការព្រួយអឺពួកយើងជាជាខ្មែរសរុបសេចក្តីខ្មែរគឺត្រូវការព្រួយបារម្ភ ពួកខ្លាចបាត់បង់អ្វីដែលជាកម្មសិទ្ធិអ្វីដែលជាមរតករបស់ខ្មែរយើង បើយើងមិនភ័យបើយើងមិនព្រួយបើយើងមិនខ្វល់ទេ ការគិតរបស់យើងវានឹងคลายទៅជាការពិតតែទន្ទឹមនឹងការភ័យការព្រួយការគិតការបារម្ភនេះក៏យើងត្រូវយកចិត្តទុកដាក់យើងត្រូវស្ទុះស្ទាបុរាណសុភាសិតលោកថាការងារមានប្រយោជន៍គូខំធ្វើ បើជាចេះស្ទើគូខំបំពេញអកុសលនៅ មាន គូលះចេញជួញមានចំណេញគូខំធ្វើគូខំជួញណាញាតិញោមហើយបើយើង ត្រឹមតែគិត ហើយយើងអត់បាន ខ្វាយខ្វល់យើងអត់បានបញ្ចេញនៅកម្លាំងកាយកម្លាំងចិត្តឬក៏ឲ្យយោបល់គំនិតបង្កើនឬថាបដូរបញ្ចូលនៅមនោគមវិជ្ជា ផ្នែកណាមួយ បំផុសបំផុលឲ្យយុវជនរបស់ខ្មែរយើង មានការតស៊ូមានការស្រឡាញ់នៅទឹកនៅដីនៅប្រទេសជាតិមាតុរបស់ខ្លួនអាហ្នឹងអត់បានប្រយោជន៍ដែរញាតិញោមណាបើអញ្ចឹងយើងត្រូវគិតហើយយើងត្រូវខ្វាយខ្វល់យើងត្រូវជ្រុំច្រែងគ្នាគ្រប់សកម្មភាពដែលយើងអាចធ្វើទៅបានហើយបើចម្រើនពរទាំងអស់គ្នាញាតិញោមបើនឹងជាជាទស្សនៈ ជាយោបល់ដែលថ្មភាពយល់ឃើញចឹងងាកមកប្រធានបទរបស់យើងវិញ នៅក្នុងតាវចនាជាតិសាសនាព្រះមហាក្សត្រមានន័យថា ជាតិសាសនាព្រះមហាក្សត្រសាសនាជាបែបបទឬក៏ជាការដឹកនាំពន្យល់ ដល់ពពុះមនុស្សទាំងឡាយដែលវង្វេងដែលលោភធ្លាក់នៅក្នុងអំណាចអវិជ្ជា គឺសេចក្តីល្ងងខ្លៅมันមានអភ័យនៅក្នុងខ្លួនមែនបើនេះអញ្ចឹងបាន គ្រប់ជាតិសាសគ្រប់ប្រទេសទាំងអស់លើ ពិភពលោកត្រូវមានពពុទ្ធត្រូវមានសាសនាប្រចាំប្រទេសរបស់ខ្លួនរៀងរៀងខ្លួនប្រទេសគេដតីគឺមានសាសនាគេដតី ចំណែកបាវចនាជាតិសាសនាព្រះមហាក្សត្ររបស់ប្រទេសកម្ពុជាយើង គឺសំដៅយកពុទ្ធសាសនានេះសំដៅយកពុទ្ធសាសនា ជាសាសនាផងរដ្ឋដែលរដ្ឋត្រូវមានកតបកិច្ចទូនាទីឃុំក្រមមានកតបកិច្ចទូនាទីការពារណាគឺការពារមិនឲ្យសត្រូវ មិនអោយអ្នកទាំងឡាយណា ប្រមាថការទានទៅលើពុទ្ធសាសនាទេនឹងគឺច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែល មានទូនីតិកតបកិច្ចត្រូវការពារ មិនមែនរដ្ឋនឹងអាចធ្វើអ្វីបានតាមទំនើងចិត្តដែលខ្លួននៅឃើញទេឬក៏អ្នកកាន់ការនៅក្រសួងធម្មការនឹង ជាអ្នកព្រៀងច្បាប់ជាអ្នកបង្កើតច្បាប់សម្រាប់ដាក់ទោសមកលើប្រសង់នៅក្នុងពុទ្ធសាសនាហ្នឹងទេនេះជារឿងដែលយើងត្រូវខ្វល់មែនប៉ុអយូនចូលពេញប្រទេសខ្មែរយើងគ្រប់ទីកន្លែងចំបានប៉ុញោមអអានឹងញោមនឹងអាមានិយាយបន្ទាប់ពី ប្រធានបទនេះញោមណាពីបញ្ហាអ្វីដែលយើងត្រូវកវល់នៅក្នុងប្រទេសកម្ពុជាយើងទូនាទីកតបកិច្ចយុវជន តែពេលនេះអាត្មាចង់បកស្រាយទៅលើប្រធានបទជាមុនសិនញោមដើម្បីឲ្យអឺញោមញាតពុទ្ធបរិស័ទយើងឲ្យជួយផ្ដល់យោបល់គំនិតទស្សនៈទាំងអស់គ្នាមកតើទង្វើនៃការព្រៀងច្បាប់នាពេលបច្ចុប្បន្ននេះដែលគេបង្កើតដាក់ទោសទៅលើបព្វជិតទាំងឡាយដែលដែលបោសនៅក្នុងពុទ្ធសាសនាគេដាក់ថាចង់ចូលរួមធ្វើបាតកម្មកោតកម្មកុបកម្ម ដើម្បីប្រឆាំងនឹងអាជ្ញាធរសាធារណៈឬរដ្ឋាភិបាលត្រូវប្រន់ទាទោសដាក់ពន្ធនាគារ6ខែទៅ5ឆ្នាំ ដោយមិនគិតពីទោសដតីទៀតដែលមានចែងនៅក្នុង ក្រមព្រហ្មទណ្ឌបានបងនេះអ្វីដែលដែលអាត្មាចង់បង្ហាញអាត្មាចង់បញ្ជាក់នៅក្នុងពេលហ្នឹងអញ្ចឹងច្បាប់ទាំងអស់ហ្នឹងគឺព្រៀងឡើងចេញមកពីក្រសួងធម្មការ ជាមួយរដ្ឋាភិបាលនាពេលបច្ចុប្បន្នណានាពេលបច្ចុប្បន្ននេះ ដែលគេព្រៀងច្បាប់នេះឡើងតើគេធ្វើដើម្បីអីគោលបំណងអ្វីហើយនៅណានៅពីក្រោយច្បាប់ហ្នឹងដែលជំរុញច្បាប់ហ្នឹងឲ្យមានការព្រៀងច្បាប់ហ្នឹងចេញឡើង ចេញបង្កើតឡើងជាច្បាប់ហ្នឹងតើនៅណា ច្បាប់ហ្នឹងចេញពីលោកសង្ឃចេញពីក្រសួងធម្មការឬក៏ចេញពីរដ្ឋាភិបាលអ្នកកាន់ការប្រទេស បានពអញ្ចឹងយើងសង្កេតមើលនៅក្នុងអត្តន័យខ្លឹមសារទាំងឡាយដែលគេព្រៀងនេះឡើងណា សំខាន់ណាពួកលោកសង្ឃជាជាស្ថាប័នមួយដែលស្អាតជាស្ថាប័នមួយដែលមានសក្តានុពលដឹកនាំពុទ្ធបរិស័ទពន្យល់ដល់ពុទ្ធបរិស័ទទូទាំងប្រទេសឲ្យក្រោកឲ្យតស៊ូដើម្បីសង្គមដើម្បីប្រទេសជាតិ ការពារប្រពៃណីវប្បធម៌អសរសាស្ត្រជាតិរបស់ខ្លួនណាគឺលោកមានសក្តានុពលលោកមានអានុភាព នៅពេលដែលទេសនាតាមរោងបុណ្យនៅពេលដែលចូលរួមរាល់សកម្មភាពទាំងឡាយរហូតទៅដល់ក្នុងរដ្ឋាភិបាលហ្នឹងណាអ្នកដឹកនាំបច្ចុប្បន្នហ្នឹងក៏មានការនិយាយក៏មានការសម្ដែង ឲ្យប្រសងក្នុងពុទ្ធសាសនា ចេញដើរទូបញ្យលដល់សង្គមឲ្យ សង្គមទាំងឡាយនឹងគិតឲ្យសង្គមទាំងឡាយនឹងខ្វាយខ្វល់ពីរឿងប្រទេសជាតិឲ្យយុវជនទាំងឡាយនឹងយកចិត្តក្នុងការសិក្សារៀនសូត្រកុំឲ្យយុវជនទាំងឡាយនឹងទៅសែបនៅ គ្រឿងញៀនទាំងឡាយណាគឺមានទូនីតិសំខាន់ណា ដែលត្រូវដើរពន្យល់នេះ ចំណុចទាំងអស់នឹងហើយ ដែលជាកតាតតឹងកដែលជាកតាតតឹងគឹះសម្រាប់ជនបរទេសទាំងឡាយដែលមានមហិច្ឆតា ចង់លេបត្របាក់ទឹកដីរបស់យើងដូចញោមសេមិញណា ដោយពួកយូនជាដើមដែលគេចង់បានទឹកដីរបស់ខ្មែរយើងគេសម្លឹងឃើញថា កាលណាបើពុទ្ធសាសនានឹងមានលោកសង្ឃកាលណាបើពុទ្ធសាសនានឹងមានការសិក្សារៀនសូត្រច្រើនមានន័យថាអ្វីដែលគេចង់បានអ្វីដែលគេចង់ក្រេបយកនៅ ទឹកដីគេចង់ប្លន់យកទឹកដីរបស់ខ្មែរมันងាយបានទេអញ្ចឹងគេត្រូវប្រើមនោគមវិជ្ជា គេត្រូវ បង្កើតមនោគមវិជ្ជា ដើម្បីគៀបសង្កត់ដើម្បីធ្វើច្បាប់ផ្នែកណាមួយហ្នឹងមកដាក់ទោសទណ្ឌលើ លោកសង្ឃទាំងឡាយ នៅ ក្នុងប្រទេសនៅក្នុងស្រុកនៅពេលដែលធ្វើចោទណាតស៊ូទាមទារសិទ្ធិសេរីភាពព្រោះលោកអ្នកប៊ូសម័យកាលពីដើម អ្នកចរណាតស៊ូនៅក្នុងពុទ្ធសាសនាខ្លាំងណាស់ញោមឃីវចំប៉ាំងខាត់ អាចារ្យហែមជាវនេះសត្វតែអ្នកបដិវត្តតស៊ូដើម្បីសង្គមដើម្បីប្រទេសជាតិដើម្បីរើបំរាស់ពីអាណានិគមរបស់ជនបរទេសដែលគេទៅគៀបដែលគេទៅដាក់គំនាបលើប្រទេសកម្ពុជាគឺលោកតស៊ូណាអ្នកផ្លាស់ប្ដូរផ្នត់គំនិតអ្នកតស៊ូមតិបដិវត្តដើម្បីសង្គមដើម្បីប្រទេសជាតិមាតុភូមិរបស់ខ្លួននេះ ណាដែលពពុះមហិច្ឆតាការលោភលួន របស់ពួកយូនហាណូយហ្នឹងថ្មតែងតែបញ្ជាក់ឲ្យញាតិញោមណាតែងតែប្រាប់តែង បញ្ជូលដល់ញោមញាតិពុទ្ធបរិស័ទច្រើនណាដែលហេតុតែបារាំងគ្រប់គ្រងលើ ទឹកដីខ្មែរយើងច្រើនឆ្នាំមែនតើចុះហេតុអីបានមិនបាត់បង់ប្រពៃណីវប្បធម៌ណាញោម ត្រូវចាប់អារម្មណ៍នៅនៅបញ្ហាហ្នឹងឲ្យមែនតើតើហេតុអីមូលហេតុអីមូលដ្ឋានធំមូលដ្ឋានគ្រឹះគឺពុទ្ធសាសនាណាហើយចូលពុទ្ធសាសនានឹងពីណា គឺសាសនាពុទ្ធហើយអ្នកបូនឹង ពីណា គឺកលបុត្រគឺយុវជនរបស់ខ្មែរកូនខ្មែរទាំងឡាយដែលលះបង់ពីភេទជាកុហកនេះទៅបូ ទៅរៀននៅក្នុងពុទ្ធសាសនា សិក្សាស្រាវជ្រាវរាវរកឯកសារដើម្បីយកមកជាផុសតាំងយកមកការពារកុំឲ្យពួកបច្ចាស់មិត្តទាំងឡាយនឹងវាក្រេបវាវាវាតដើមវាប្លន់យកទឹកដីរបស់ខ្មែរយើងកុំឲ្យបំបត្តិនៅប្រពៃណីវប្បធម៌របស់ខ្មែរយើង អញ្ចឹងហើយបាននៅគួងជានិរន្តររហូតដល់ពេលបច្ចុប្បន្នធัว84000បឋមខណ្ឌរបស់ព្រះសម្មាសម្ពុទ្ធវិន័យមាន21000ជាវិន័យកិច្ចសម្រាប់អ្នកបុស្សនៅក្នុងពុទ្ធសាសនាសិក្ខាបទ227សម្រាប់ពិភិក្ខុសង្ឃនៅក្នុងពុទ្ធសាសនាគ្រប់គ្រាន់ សម្រាប់ធ្វើឲ្យពុទ្ធសាសនារីកចម្រើន សម្រាប់ធ្វើឲ្យពុទ្ធសាសនាមានគេឈ្មោះល្បី ពង្រីកពង្រឹងសមត្ថភាពគុណភាព នៃការបញ្យល់ដល់ពុទ្ធបរិស័ទទាំងឡាយហ្នឹងมันឲ្យធ្វើអំពើអាក្រក់ទាំងឡាយនេះជាចំណុចឃើញទេបើអញ្ចឹងគេសម្លឹងឃើញមូលដ្ឋានធំហ្នឹងបានគេរិះរោគ្រប់មធ្យោបាយទាំងអស់ បើយើងមើលសកម្មភាព ដែលគេបញ្ជ្រាបចូលនៅក្នុងពុទ្ធសាសនា មួយរយៈកាលចុងក្រោយហ្នឹងច្រើនណាស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយណាគ្រប់រូបភាពទាំងអស់រាប់តាំងពីការលួចអធិធាតរបស់ព្រះសម្មាសម្ពុទ្ធណាការបញ្ជ្រាបចូលពុជ្រេះទាំងឡាយមកឲ្យស៊ីដែកនៅក្នុងពុទ្ធសាសនា ចូលរុករៀនទន្ទ្រានបញ្បញ្ជ្រាបពុកគឹងសម្ងាត់របស់យូនឲ្យចូលតាមវត្តអារាមវត្តល្បីល្បី ដែលមានធម្មកថាអ្នកទេសនាល្បីល្បី បង្កើតឲ្យមានព្រឹត្តិការណ៍ដូចជារឿងស្រីយីជាដើមឃើញទេនឹងជាយុទ្ធសាស្ត្រដែលគេបន្ទាបដែលគេបន្ថោកពុទ្ធសាសនា ចោះត្រង់ថាចំណុចដែលគេបង្កើតច្បាប់មកនឹងដើម្បីការពារសាសនាកន្លែងណាដែលការពារពុទ្ធសាសនា ដែលច្បាប់រដ្ឋធម្មនុញ្ញថាប្រជាពលរដ្ឋបរិស័ទប្រជាពលរដ្ឋទាំងឡាយមានសិទ្ធិតវ៉ាមានសិទ្ធិក្នុងការសេរីភាព ក្នុងការបញ្ចេញយោបល់គំនិតដែលឲ្យឈ្មោះថាលទ្ធិប្រជាធិបតេយ្យគឺជាទម្រង់នៃការគ្រប់គ្រងរដ្ឋដែលដោយសិទ្ធិនិងអំណាច ក្នុងការចាត់ចែង សង្គមប្រទេសជាតិមាតុរបស់របស់ខ្លួនដោយសិទ្ធិនិង អំណាចដោយដៃជាប្រវត្តិហើយត្រូវធានារ៉ាប់រងណាត្រូវធានារ៉ាប់រងនៅសិទ្ធិអំណាច ដោយច្បាប់ ត្រឹមត្រូវជាអចិន្ត្រៃយ៍សម្រាប់ជាប្រវត្តិនេះគឺការពារអញ្ចឹងប្រសងក៏អាចចាត់ចូលជាពជាប្រវត្តិមួយរូបផងដែរ ត្រូវមានសិទ្ធទៀមទាត្រូវមានសិទ្ធកាសពីដែរព្រោះប្រសង់ជាកូនខ្មែរប្រសង់កើតនៅលើទឹកដីខ្មែរអញ្ចឹងទូនីតិកតបកិច្ចប្រសង់ធ្វើអីបុរៀនសូត្របញ្យលដល់ពុទ្ធបរិស័ទមិនមែនបុហើយនៅសង្ងំក្នុងវត្តរតែនៅពៀនខ្លួនឯងទេអត់ទេអាចំណុចហ្នឹងអា ថ្មាតែងតែបញ្ជាក់ថ្មាតែងតែនិយាយថ្មាតែងតែបញ្យល់ប្រាប់ញោមញាតពុទ្ធបរិស័ទហើយណាបើរលាយពុទ្ធសាសនាសង្គមប្រទេសជាតិរបស់យើងมันខុសពីរបប3ឆ្នាំ8ខែ20ថ្ងៃនោះឯងអត់មានវត្តអត់មានអារាមកើតជាចរាចរអសិលធម៌លែង ស្គាល់ម៉ែលែងស្គាល់ឪ លែងស្គាល់បងលែងស្គាល់ប្អូនឲ្យតែអ្នកមកពីដតីឲ្យតែនិយាយពីបញ្ហា លើកឡើងចោតសិតតែខ្មាំងណាចោតសិតតែខ្មាំងតើឥឡូវយើងចង់ឲ្យធ្វើរបបនឹង ទៅបែបនឹងទៀតឬយ៉ាងម៉េចអាសាលឺណាណានយោរដ្ឋថាមន្ត្រីសពថ្ងៃហ្នឹងខ្ញុំមិនចង់បានទេសង្គ្រាម នៅពេលដែលគាត់ទៅនិយាយនៅពេលដែលគាត់ទៅសម្ពោធនៅពេលដែលគាត់ទៅដាក់អ្វីមួយឲ្យប្រើប្រាស់គាត់តែងតែយកពាក្យសង្គ្រាមនឹងទៅសម្លុតទៅគំរាមទៅកំហែងដល់ជាពលរដ្ឋលើកអំពីបញ្ហាអសកម្មទាំងឡាយដែលកើតមាន នៅ ក្នុង សង្គមនាពេលបច្ចុប្បន្នហ្នឹងណាបំភ័យបំផិតដល់ជាពលរដ្ឋពើចម្រើនពើខ្ញុំហ្នឹងហើយថ្វាយអង្គមគុណម្ចាស់ឡើយថ្ងៃសុកហើយ from USA ប៉យចម្រើនប៉យខ្ញុំហ្នឹងហើយអពីព្រឹត្តិការណ៍ដែលកើតមាននៅក្នុងប្រទេសកម្ពុជាយើងពពីការព្រៀងច្បាប់ដាក់ទោសអញ្ចឹងអាចចំណុចបញ្ហាទាំងអស់ហ្នឹងថ្មចង់បង្ហាញហ្នឹងការភ័យការព្រួយណាពួកគាត់លើកឡើងតែពីរឿងសង្គ្រាមចេះតែឆ្ងល់ហើយចុះហេតុអី ដែលគាត់និយាយដែលគាត់ប្រាប់ឡើងថាគាត់មិនចង់ឲ្យមានសង្គ្រាមកើតឡើងទេសុខសន្តិភាពពេលនឹងហើយចង់បានអីទៀតហើយចូលរបៀបដែលសុខសន្តិភាពសពថ្ងៃនឹងយ៉ាងម៉េចញាតិញោមសំបីតែព្រះពុទ្ធសាសនាជាសាសនាមួយដែលរដ្ឋទទួលខុសត្រូវក៏គាត់ជ្រាបជ្រែកក៏គាត់ចូលបញ្ជ្រាបក៏គាត់បង្កើតច្បាប់អាចដាក់ច្បាប់បែបនឹងចេញទៅរួចតើគាត់មានគិតអត់ លក្ខណៈដែលធ្វើកបកម្មបាតកកម្មហ្នឹងដែលត្រង់ចំណុចមួយចេះបើសិនជាថាហាមមិនអោយប្រសងបួសនៅក្នុងសាសនាធ្វើនយោបាយញោមត្រូវគិតអាត្មាជាឧទាហរណ៍ឲ្យពិចារណាតើសពថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងតើមានលោកសំអង្គណាមួយដែលទៅឈរឈ្មោះ បង្កើតឈ្មោះគណៈបកឲ្យគេបោះឆ្នោតឲ្យ មានទេញោមញាតិញោមពុតបរិស័ទទាំងឡាយមាន ដែរឬអត់សពថ្ងៃហ្នឹងនេះចំណុចនេះបានវាបានវាខុសឃើញទេបញ្ហាត្រង់នេះតែស្ថានភាពនៅពេលបច្ចុប្បន្ននេះវាអត់មានណាវាអត់មានទេចុះរឿងហេតុអីបានគេថាដាក់ទោសមិនឲ្យធ្វើបបជិតក្នុងសាសនាធ្វើកោតប្រកម្មអញ្ចឹងអាចំណុចដែលអាត្មាលើកឡើងហ្នឹង ប្រទេសភូមាពីមុនមកលើថាមានអាថ្មបានដឹងច្បាស់ដែរមាន តំណាងប្រសង់មានកៅអីមានអាសនៈនៅក្នុងរដ្ឋសភាមួយ សម្រាប់ការពារសាសនាផងគេពុទ្ធសាសនានៅក្នុងប្រទេសភូមាតែដែលគេចោទថាពុទ្ធអ្នកបូនៅក្នុងសាសនាធ្វើនយោបាយសពថ្ងៃហ្នឹងតើមានហើយនៅណា អ្នកដែលព្រៀងច្បាប់អ្នកដែលបង្កើតច្បាប់នោះតើមាន ហើយនៅលោកសងអង្គណាដែលឈរឈ្មោះឬក៏ឈរជា តំណាងរាស្ត្រនៅក្នុងគណៈបកណាមួយឲ្យជាពរដ្ឋបោះឆ្នោតឲ្យវាអត់មានហើយចុះបើអត់មានហេតុអីបានចោតលោកសងរឿងហ្នឹងរឿងចោតហ្មងខ្ញុំណាធ្វើច្បាប់ហ្នឹងដើម្បីចោតប្រកាន់លោក សង មិនឲ្យលោកសងហ្នឹងធ្វើអ្វីបានទាំងអស់ បន្ទាបបន្ថោពពុទ្ធសាសនាឲ្យអន់ជាងច្បាប់រដ្ឋទៅទៀតឲ្យថិតនៅក្រោមការបង្គាប់បញ្ជារបស់ពួកអាក្បាលខ្មៅនាពេលបច្ចុប្បន្នហ្នឹងនឹងច្បាប់ដែលគេបង្កើតឡើងហ្នឹងគោលបំណងរបស់គេគឺគេចង់ឲ្យច្បាប់នៃពុទ្ធសាសនាស្ថិតនៅក្រោមការបញ្ជារបស់ពួកអាក្បាលខ្មៅហើយមានណា គ្រាន់តែព្រៀងច្បាប់នឹងមានរដ្ឋមន្ត្រីមួយចំនួននៅក្នុងក្រសួងណាអាខ្លះរត់ទៅប៉ែតអាហ្នឹងប្រមាថរឿងប្រមាថនៅក្នុងពុទ្ធសាសនា នៅមានអ្នកអាពីក្រោយដែលបង្កើតឲ្យឲ្យឲ្យព្រៀងច្បាប់នឹងឡើងគឺគ្មាននរណា ក្រៅពីអ្នកបុសនៅក្នុងពុទ្ធសាសនា ចេញពីអ្នកបុសនៅក្នុងពុទ្ធសាសនាហ្នឹងឯងញោមអាមួយហ្នឹងដំណើរប្រហែលជាវាសវឹងស្លាចាយសឹងអីហ្នឹងច្រើន តែលើពាក្យគេនិយាយទេញោមស្រាហ្នឹងស្រាសាយចាយស៊ីងអីប្រហែលអាមួយហ្នឹងវាស្វឹងខ្លាំងមែនតើណាដែលវាដេកគិតហើយគិតទៀតវាជំរុញឲ្យបង្កើតមានអាច្បាប់នឹងឡើងឲ្យមានច្បាប់នឹងឡើងឃើញទេលោកសង្ឃមាន ទូនីតិកតបកិច្ចធំនៅក្នុងសង្គមនៅពេលដែលអ្នកនយោបាយទាំងឡាយមិនខ្វាយខ្វល់ នៅពេលដែលអ្នកនយោបាយទាំងឡាយដើរប្រះចាកនៅធម៌នៅពេលអ្នកនយោបាយទាំងឡាយគ្មានសិល5នៅពេលដែលអ្នកនយោបាយទាំងឡាយគ្មានទស្សពិតរាជធម៌កតាបកិច្ចលោកសង្ឃត្រូវពយល់ត្រូវប្រះត្រូវបង្ហាញផ្លូវត្រូវដឹកនាំកុំឲ្យពួកទាំងឡាយនឹងដើរទៅធ្លាក់នៅក្នុងផ្លូវអាបាយមុខ ផ្លូវទៅរកហើយហើយយនភាព គឺភាពអន់ថយភាពអន់ថោកនៃសង្គមនៃប្រទេសកម្ពុជាទូនាទីកតាបកិច្ចលោកសំហើយចូលបើហាមឃាត់បើមានបំណងឬក៏បកគលដតីណាមួយដែលគេមិនពេញចិត្តនឹងទាំងវើលោកសំឃើញរាល់ថ្ងៃឯងញោម រឿងរ៉ាវដែលកើតឡើងនៅក្នុងសង្គមនៅក្នុងប្រទេសកម្ពុជាប្រមាណថ្ងៃមុននេះរឿងនៅខាងខេត្តឧត្តរមានជ័យណាដល់មានជ័យឬក៏ប្រទេសមានជ័យឯងពួកប្រសក់នឹងវាទៅចាប់លោកសងវាទៅគាស់ទ្វាវាទៅវាយបន្ទប់លោកខ្ទេចខ្ទីបាត់របស់បាត់របស់អស់នេះនេះអាហ្នឹងអត់មានច្បាប់ទេចុះតម្រាំតែបកើអាច្បាប់ឈូតនឹងឡើង អាអ្នកអាឈូតដែលបញ្ចេញពីពី ពុទ្ធសាសនាហ្នឹងដែលបញ្ចេញភេទជាលោកសង្ឃនឹងទៅវាទៅធ្វើការនៅនោះតើនឹងមានបញ្ហាហានិភ័យអ្វីខ្លះហ្នឹងហើយបន្ទាបបន្ថោកពុទ្ធសាសនាឲ្យថិតនៅក្រោមពុកអាក្បាលខ្មៅមួយចំនួននាពេលបច្ចុប្បន្នមកនិយាយថាពុកអាក្បាលខ្មៅមួយចំនួនណានាពេលបច្ចុប្បន្ននេះ ដែលបានធ្វើបែបនឹងឡើងហ្នឹងហើយអញ្ចឹងកតបកិច្ចលោកសង្ឃឃើញទេញោមណាគឺដើរពន្យល់ដើរប្រាប់ពួកដរាបណាមានសាសនាដរាបនោះសង្គមនោះមនុស្សនៅក្នុងនោះគឺត្រូវតែមានសិលធម៌ពួកអ្នកដឹកនាំវាមិន ប្រកាសថាមាន មានសិលធម៌ទេពេលខ្លះវាដោយ អំណាចនៃលោសៈលោភៈទោសៈមោហៈ ភាពអវិជ្ជាភាពលោភលួនគ្មានព្រំដែនហ្នឹងហើយដែលលោកសង្ឃមានទូនាទីប្រាប់មានទូនាទីបញ្ជូនឲ្យអ្នកទាំងឡាយនឹងចេះប្រព្រឹត្តធ្វើស្មារតីគោរពធម៌អាសខាវិន័យនៅក្នុងពុទ្ធសាសនាដឹកនាំឲ្យវាត្រូវមេគានៃពុទ្ធសាសនាឃើញទេគឺមានទូនាទីសំខាន់ណាស់ញាតិញោមពុទ្ធបរិស័ទ មានទូនាទីសំខាន់ណាអញ្ចឹងសួរតាបញ្ញានឹងមកដើម្បី លើកកម្ពស់ពុទ្ធសាសនាឬយ៉ាងម៉េចអត់ទេណាអ្នកទេដែលអ្នកមានគំនិតបន្ទាបបន្ថោពុទ្ធសាសនា មើងងាយពុទ្ធសាសនាដោយអ្នកជាបុគ្គលមួយរូបដែលចេញ ពីពុទ្ធសាសនាហើយ អ្នកសញ្ជឹងកឹតអ្នកដេកកឹតអ្នកពិចារណាគ្រប់ជ្រុងជ្រោយដើម្បីបង្កើតច្បាប់នឹងឡើង សូតាអ្នកបកើតនឹងចូលធ្វើបាតកម្មទេពីមុននោះធ្វើដោយតែគ្នាទេសើប្រវត្តិអបគុលសវង្ស្រាចាយចងីនឹងទៅញោមណាសើប្រវត្តិអបគុលមួយនឹងទៅ ចូលរួមធ្វើបាតកម្មតវ៉ាគ្រប់សកម្មភាពទាំងអស់នៅក្នុងសង្គមសម័យនោះហើយក៏មានគណៈសង្ឃមួយចំនួនធំ នៅក្នុងសាសនានឹងចូលរួមធ្វើបាតកម្មផងដែរនៅឆ្នាំ97 98ហ្នឹងណាតវ៉ាមិនមិនពេញចិត្តការដឹកនាំចេញចោលចេញចោលហើយដល់ពេលក្រៅពីខ្លួនមានទូនាទីឯងភ្លេចខ្ទេចភ្លេចគទីអស់ មានអាអំពិលកើតចេញពីអាចហ្នឹងវាទៅហើយវាបង្កើតវារោរឿងសពបែបសពយ៉ាង នៅ ក្នុង ពុទ្ធសាសនាឃើញទេក្នុងគោលបំណងមួយដើម្បីផ្គត់ផ្គង់ចៅវាយរបស់គ្វាក្នុងគោលបំណងមួយដើម្បីប្រកបចិត្តយូនឡើងបុណ្យស័កឡើងទូនាទីនៅក្នុងនោះព្រោះមានអបគលប្រមាណក្បាលហ្នឹងនៅក្នុងក្រសួងធម្មការហ្នឹង ព្រោះតាអាពុកចេញពីលោកសងដូចគ្នាញោមបើគ្មាន ពួកអានឹងជួយជ្រុំជ្រែងទេណា វាមិនអាចទៅរួចហើយក៏គ្មានបុគ្គលណា ដែលមានគំនិតទស្សនៈទៅ បន្ទាបបន្ថោប្រពុទ្ធសាសនាដោយក្រុមពួកអាវ៉ាស៊ីនឹងដែរណាវាគិតតែអំណាចទូនេតិផងវាវាមិនខ្វល់ពីរឿងពុទ្ធសាសនាវាមិនយកចិត្តពីរឿងពុទ្ធសាសនាទេពួកវាគិតថាលោកសង្ឃបច្ចុប្បន្ន អឺក៏មិនខុសពីសម័យមុនដែរស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់ប្រពៃណីណាបើអញ្ចឹងទេ ដើម្បីផ្គត់ផ្គង់ចៅវាយដើម្បីឡើងបនស័កឡើងទូនីតិឡើងអំណាចវាត្រូវតែរិះរោគ្រប់មតិយោបាយដើម្បីព្រៀងច្បាប់នឹងបង្កើតដាក់ទោសដល់លោកសង្ឃដោយថ្មបញ្ជាក់ចឹងណាបើសិនជាលោកសង្ឃនឹង ដើរទូក្នុងឆាកនយោបាយបង្កើតជាបក ឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យអាហ្នឹងវាព្រៀងច្បាប់ទៅវាអត់ខុសតែលក្ខណៈបែបហ្នឹងសូតការពារកន្លែងណាឲ្យអាអ្នកព្រៀងច្បាប់ហ្នឹងអាអ្នកដែលបន្លំ ខ្លួនបូសនៅក្នុងសាសនាក្រោយពីខ្លួនចេញទៅធ្វើការ ដោយនៃការបូសនឹងហើយហ្នឹងឲ្យវាចេញមើលឲ្យវាមកបង្ហាញមើលណាឲ្យវាបង្ហាញមើល តើលក្ខណៈលក្ខណៈកន្លែងណាដែលអ្នកឯងការពារពុទ្ធសាសនា ហើយចុះពុទ្ធសាសនាតាំងពីរហូតមកដល់សម័យ2565 66ឡើយឡើយតើសាសនាកន្លែងណាវាអត់អោតសាសនាត្រង់កន្លែងណាវាថោកទាបដែលប្រមាថការទៀនអត់អត់ដែលមានទេគឺគេឲ្យតម្លៃណាគេឲ្យតម្លៃពុទ្ធសាសនាណា អត់មានរបបណា ដែលសាហាវអត់មានរបបណា ដែលយំខ្នងវាយលោកសង្ឃប្រមាថលោកសំចាប់ដាក់គុកសពបែបសពយ៉ាង ចាប់ប្រសឹកលោកសង្ឃដូចនាពេលបច្ចុប្បន្ននេះឯងណាអញ្ចឹងសួរថាអាអ្នកកាន់ក្រសួងនោះអាអ្នកកាន់ការងារនោះតើនៅកន្លែងណា ដែលទៅជួយការពារការពារកន្លែងណា ដែលសដែលសំដែងឲ្យឃើញថាអ្នកឯង ទៅការពារពុទ្ធសាសនានោះឃើញហើយនៅ ការពារហើយឬនៅឲ្យគេចាស់ផ្សឹកលោកសង្ឃពួកអាក្បាខ្មៅការិយាល័យមន្ទីរធម្មការ តាមស្រុកតាមខេត្តមានសិទ្ធិទៅចាស់ផ្សឹកលោកសង្ឃការពារកន្លែងណា មានឃើញពួកអាក្បាខ្មៅនៅ ក្នុងក្រសួងធម្មការហ្នឹងវាចេញទៅការពារអត់អត់មានទេ អញ្ចឹងវាបកកើតច្បាប់នឹងមកដើម្បីអីដើម្បីគៀបសង្កត់ដើម្បីរដ្ឋបတ်លោកសង្ឃមិនអោយចេញតវ៉ាមិនអោយពន្យល់ដល់សង្គមនឹងព្រោះសម័យនេះ អ្នកដែលមានអត្តភាពដូចថ្មបញ្ជាក់អញ្ចឹងគឺមានតែលោកសង្ឃហ្នឹងឯងដែលចេញពន្យល់ដែលចេញប្រាប់ដែលចេញបង្ហាញឲ្យពុទ្ធបរិស័ទទាំងឡាយចេះស្រឡាញ់ជាតិឲ្យពុទ្ធបរិស័ទទាំងឡាយចេះសាមគ្គី ចេះគិតគូរពីសង្គមពីប្រទេសជាតិរបស់ខ្លួនហ្នឹងហ្នឹងហើយអ្វីដែលយើង លើកទស្សនៈនេះឡើងអ្វីដែលអាត្មាបង្ហាញឡើងឲ្យដាក់នៅលើកញ្ចក់ហ្នឹងញាតិញោមឲ្យគិតឲ្យពិចារណា នៅបញ្ហាដែលកើតមានឡើងពួកយើងជាសាសនា យើងជាអ្នកកាន់ពុទ្ធសាសនា យើងជាខ្មែរយើងត្រូវតែការពារប្រយោជន៍របស់យើង យើងត្រូវតែការពារសាសនារបស់យើង កុំឲ្យគេមើងងាយកុំឲ្យគេមកដាក់បន្ទាបបន្ថោកពុទ្ធសាសនារបស់យើងណាហ្នឹងហើយចំណុចទាំងអស់ហ្នឹងហើយបញ្ហាទាំងអស់ហ្នឹងហើយកាលណាបើគេព្រៀងច្បាប់នេះបាន មានន័យថាគណៈសង្ឃទាំងឡាយនឹងជាប់มันអាចរើខ្លួនបានទេมันអាចធ្វើអីបានទេសូម្បីតែសកម្មភាពរាល់ថ្ងៃឃើញទេប្រសងជាសាមណនិសិទ្ធប្រសង គ្រប់អង្គអជាបច្ចៅអធិការគ្រប់វត្តដែលលោកចែកអំណោយចែកជាសៀវភៅចែកជាអ្វីសពបែបសពយ៉ាងគ្រឿងសង្ឃោបកោដល់សិស្សសានុសិស្សតាមតំបន់តាមកន្លែងអលោកចូលទៅពន្យល់ដល់ពួកអ្នកជាប់ទោសអីជាដើមណាឃើញប្រព័ន្ធអប់រំធំហ่ะបើសិនជា អច្បាប់ទាំងឡាយនឹងចេញ មានន័យថាប្រសងធ្វើអីក៏ខុសដែរនៅពេលដែលគេមិនពេញចិត្ត នៅពេលដែលគេមិនសบายចិត្តចំពោះទាំងវើណាមួយដែលផ្ដាច់មុខគេណាដែលនាំឲ្យពជាបរិស័ទទាំងឡាយមើលឃើញពីភាពអវិជ្ជមានរបស់មន្ត្រីក្នុងអ្នកដឹកនាំប្រទេសនោះគេចាប់ផ្ដើមប្រសក់ទាំងឡាយចាប់ផ្ដើមបរិស័ទទាំងឡាយនឹងចាប់ផ្ដើមពិចារណាណា ចាប់ផ្ដើមពិចារណាមើលចាប់ផ្ដើមចាប់កំហុសអញ្ចឹងអាចចំណុចទាំងអស់ហ្នឹងហើយដែលគេភ័យ ចំណុចទាំងអស់នឹងហើយដែលគេបារម្ភណាអញ្ចឹងគេត្រូវប្រដាក់គ្នា គេហៅគ្នាគេទាំងឡាយទាំងពួងនឹងតាមក្រសួងតាមមន្ទីរសពបែបសពយ៉ាងមកប្រជុំវិភាសាណាវិជុំវិភាសាអញ្ចឹងមួយឆ្នាំមួយឆ្នាំមានព្រឹត្តិការណ៍មួយមួយមួយកើតឡើងញោមណាមានព្រឹត្តិការណ៍នៅក្នុងសាសនានឹងអត់ចប់ទេអត់ចប់ទេ តាំងពីរឿងការលួចព្រះអធិធិធរបស់ព្រះសម្មាសម្ពុទ្ធគឺរឿងរ៉ាវចាប់ពីនោះមកមួយឆ្នាំមានព្រឹត្តិការណ៍មួយមួយឆ្នាំមានព្រឹត្តិការណ៍មួយតាមវត្តតាមអារាមរឿងរ៉ាវចេះរឿងរ៉ាវចុះគេបង្កើតព្រឹត្តិការណ៍មានអាខ្លះចង់អីចង់ប្រកាសប្រសងជាជាអ្នកមានទូនាទីនឹងទៅប្រជុំទៅបញ្ញត្តិធម៌ពីនៃណានៃឃើញទេគេបង្កើតព្រឹត្តិការណ៍នឹងគ្រប់ពេលគ្រប់ពលាទាំងអស់ អញ្ចឹងចាប់ពីពេលនេះទៅយើងអត់បានសុខទេណាយើងមកប៊ូសដើម្បីអីដើម្បីឲ្យវារួយស្រឡះពីរឿងចម្ពាក់វៈវិនទាំងឡាយទាំងពួងហ្នឹងឲ្យរួយស្រឡះហើយមិនមែនយើងកិច្ចយកសុខតែឯងទេញោមមិនយើងទៅពូននៅក្នុងក្រំថ្មតែឯងទេមិនយើងចូលទៅក្រោមភ្នំតែឯងទេរកសុខតែឯងទេនៅពេលដែលយើងរួចចាកអំពីភាពអវិជ្ជា នៅពេលដែលយើងមិនជាប់ចម្ពាក់វៈវិនរឿងកលេសសៅម៉ងនឹងហើយ ទូនាទីយើងត្រូវប្រាស់ដល់ពុទ្ធបរិស័ទដែលគ្នាជាប់ ដែលគ្នារវល់ធ្វើការងារនោះគ្នាមិនបានសិក្សាគ្នាមិនបានរៀនសូត្រយកនៅចំណេះវិជ្ជានោះណាឲ្យគ្នានឹងមានសកម្មភាពជួយ ជួយតាមរយៈសម្ភារៈតាមរយៈស្មារតី សពបែបសពយ៉ាងបែងចែកនៅទ្រពសម្បត្តិរបស់របរឲ្យជាទៀនឲ្យជាអ្នកអត់ឃ្លាននឹងឲ្យចេះធ្វើទៀនឲ្យចេះធ្វើបន់ធ្វើកសលទាំងឡាយហ្នឹងហើយហ្នឹងអញ្ចឹងអាចចំណុចចំណុចទាំងអស់ហ្នឹងណាសាសនាព្រះសម្មាសម្ពុទ្ធមានន័យច្រើន ណាដែលគូឲ្យមានច្បាប់មិនមិនគូឲ្យមានឯងមើលឃើញមើលមិនតាន់ណា ណាញាតិញោមអញ្ចឹងអាអាសេចក្តីត្រង់កន្លែងហ្នឹងហើយដែលគេដេកដែលគេគិតអញ្ចឹងមានន័យថាពួកអាបញ្ញត្តិពួកបង្កើតច្បាប់នឹងឡើង វាត្រាស់ដឹងវាប្រកែកជាង ព្រះហើយអីញោមឬក៏វាតាំងខ្លួនវាជាអ្នកចេះដឹងរាល់ថ្ងៃនេះធម៌84000បឋមខណ្ឌវិន័យ21000ព្រះសម្មាសម្ពុទ្ធលោកពុទ្ធានុញ្ញាតពុទ្ធបញ្ញត្តិហាមតោដាក់តោតន់ដាក់ មកលើសាមណៈអ្នកបួសនៅក្នុងសាសនាហើយតើវាអ្នកសិក្សារៀនសូត្រនៅពុទ្ធសាសនាតើវាមាន កំណត់ខូខ្វល់ស្អីវា ដែលវាហ៊ានបង្កើតច្បាប់នឹងឡើងប្រមាថការទៀនពុទ្ធសាសនាខ្លាំងណាបើនៅប្រទេសភូមាអត់បានទេញោមអ្នកឯងហ៊ានតែប្រមាថបើប៉ុណ្នេះហ៎អូប្រជាបរិស័ទនឹងដុំថ្មគាត់ថាច្បាប់ដោះស្រាយមិនចេញទេបរិស័ទលើកបាតកម្មតកប់ឯអាយយាយមុខមាត់ នៅប្រទេសភូមាណាបរិស័ទគេការពារពុទ្ធសាសនាអត់ឲ្យមានបុគ្គលណាទៅជ្រៀបជ្រែកអត់ឲ្យមានបុគ្គលណា ទៅបន្ទោសបន្ថោកពុទ្ធសាសនាបានទេណាខ្លាំងដល់ប៉ុណ្ណឹងហើយចូលយើង គេបង្កើតច្បាប់គ្រប់ឯងដាក់គ្រប់ជ្រុងជ្រោយហេតុអីបានមិនមិនមិននាំគ្នាកំរើកហេតុអីបានមិននាំគ្នាខ្វាយខ្វល់ លោកសង្ឃជាង50000ផ្លាយបើយើងថាគណៈសង្ឃទៅចោះវាជាប់តំណែងទូនាទីប៉ុនស័កវើកាលណាបើចេញទៅកែងវាធ្លាក់ប៉ុនស័កឲ្យចូលលោកសង្ឃតូចតាញហេតុអីបានមិននាំគ្នាគិតគូហេតុអីបានមិននាំគ្នាខ្វាយខ្វល់ចូលពុតបរិស័ទនេះហេតុអីមិននាំគ្នាពិចារណាមើលណាហេតុអី បញ្ហាអីភ័យខ្លាចរឿងអីនៅពេលណាដែលលោកសង្ឃគេ បង្កើតច្បាប់នឹងឡើងញោមទាំងឡាយពុទ្ធបរិស័ទទាំងឡាយញោមអត់មានឱកាសដើម្បីស្ដាប់ធម៌ទេទេញោមអត់មានឱកាសដើម្បីជួបជាមួយពភាសារឿងធម៌ទៀតទេណាពួកកាលណាបើបាត់ធម៌ហើយលបែងអបាយមុខកូនរបស់ញោម ចៅរបស់ញោមកូនខ្មែរចំនួនក្រោយនឹងធ្លាក់ទៅក្នុងលបែងអាបាយមុខដែលគេបង្កើតឡើងឲ្យកូនខ្មែរវឹកវរឲ្យកូនខ្មែរលែងខ្វល់ខ្វាយឲ្យកូនខ្មែរលែងស្គាល់ម៉ែលែងស្គាល់ឪលែងស្គាល់បុណ្យបានវាងាយស្រួលនឹងការគេបំផ្លាញវាងាយស្រួលនឹងការគេផលិតគ្រឿងញៀនលុកឲ្យកូនខ្មែរ នៅក្នុង សង្គមនៅក្នុងប្រទេសកម្ពុជារបស់យើងណាណាយើងមើលប្រមាណថ្ងៃថ្ងៃទី12ខែ12ឆ្នាំ2021នៅខេត្តកំពង់ស្ពឺណាខ្ញុំគណាថ្វាយគុំគុណចាស់ពើចំបានពើហេតុអីបានបណ្ដោយឲ្យមានការផលិតឬរោងចក្រគ្រឿងញៀនប៉ប៉ុណ្ណាប៉ប៉ុណ្ណីតាំងពីចាប់ដើមកសាងហេតុអីបានមិនដឹង ចំណុចអីកតាអ្វីនៅពីក្រោយនេះត្រូវកើតណាហើយយើងក៏លេខមើលស្ថានភាពបច្ចុប្បន្នភូមិស្រុកអាត្មាពីមុនញោមមិនដែលស្គាល់ទេគ្រឿងញៀនព្រោះវានៅឆ្ងាយពីគេហ៎សំបីតាស្រាកំប៉ុងនឹងក៏អត់ដែលស្គាល់ដែរអាត្មាស្គាល់ស្រាសផលិតពីអង្គរខ្មែរ ស្គាល់អារឿងគ្រឿងញៀនអាស្នាកំប៉ុងនេះអត់ទេឥឡូវនេះញោមគ្រប់ច្រកលហកទាំងអស់ហើយចុះឆ្ងល់គ្រឿងញៀននឹងវាមកពីណាម៉ែអើយប្លាត់បង្កើតឡើងនៅក្នុងស្រុកខ្មែរចែកចាយឯងពេញប្រទេសប្រទេសប៉ិនបានដៃហ្នឹងញោមអត់បានស្មើកាណាដាមកប្រទេសផងមកមកខេត្តផងហ្នឹងអត់ពើណា អាត្មាផងនឹងរញ៉ៃតែមកប្រែផុតដល់លិចដល់កើតអស់លីងហើយចូលអ្នកណា ជាអ្នកឈូតវងវែងណាកូនខ្មែរគ្រប់រូបទាំងអស់ដែលត្រូវឆ្លុះវងវែងហើយចូលអ្នកដែលគឺអ្នកបកាយគ្រប់គ្រងណាស់ហើយសុខសន្តិភាពនោះ ហើយចូលហេតុអីប្រទេសអ្នកគ្រប់គ្រងអ្នកមិនទទួលខុសត្រូវនៅពេលដែលចាប់បានរុញដាក់អានេះរុញដាក់អានោះ ណាមានចិននៅពីក្រោយចុះចិនម៉ែអាណាវាមកបង្កើតនៅលើទឹកដីខ្មែរបើចិនមកបង្កើតលើទឹកដីខ្មែរចុះអ្នកគ្រប់គ្រងរាល់ថ្ងៃហ្នឹងវាយ៉ាងម៉េចញោមណាតើបច្ចុប្បន្នប្រទេសកម្ពុជា បច្ចុប្បន្នហ្នឹងអាណាធិបតេយ្យឬក៏សន្តិភាពដែលគេឧថាប្រទេសសុខសន្តិភាពគេមិនចង់បានសង្គ្រាមរាល់ថ្ងៃហ្នឹងសង្គ្រាមចិត្តសាស្ត្រ ខ្លាំងជាង អាទាំងគ្រាមបារម៉ាណូទៅទៀតញោមណាវាយកបច្ចៈគ្នាធ្វើឲ្យមនុស្សឈូធ្វើឲ្យមនុស្សវង្វេងលោបលួននឹងបនស័កលោបលួន អំណាចទូនាទីសុខចិត្តឲ្យគេធ្វើអ្វីសពបែបយ៉ាងលើ ទឹកដី របស់ខ្លួនសុខចិត្តបំផ្លាញសាសនា របស់ខ្លួនឲ្យតែបានបនស័កឲ្យតែបានអំណាចសន្តិភាពណា សោកណាស់កូនពីដើមកូនដឹងម៉ែដឹងឪកូនចេះគោរពចាស់ទុំតកោរៀងច្បង កូនឥឡូវនេះអត់មានទេប្រមាថការទៀនម៉ែប្រមាថការទៀនឪចូលប្លន់លោកសងវាយលោកសងវាយម៉ែវាយឪដើម្បីទិញឆ្នាំញៀនអូស្រុកសន្តិភាពក្រោមការដឹកនាំរីកចម្រើនក្រាក្រោមការដឹកនាំអស្ចារមហាលោតឆ្លោះសតត្រៀតញោមពុតបរិស័ទ ដែលគេយកទ្រឹស្ដីនឹងមកប្រើគឺទ្រឹស្ដីសម័យនោះមានការអភិវឌ្ឍរីកចម្រើន រីកចម្រើនខ្មោចកន្លែងណាញោមរកកន្លែងណារីកចម្រើនបានរាល់ថ្ងៃហ្នឹងណាព្រៃឈើពីដើមគ្រាន់ណាដើរមកប្រើមិនចេះខ្វះទេព្រៃឥឡូវនេះ អាលាយអាលួតគ្មាន នៅសល់អីទាំងអស់ខ្ទេចខ្ទីទាំងភ្នំឃើញទេអស់លោកឃើញទេអ្នកដែលមានទស្សនៈ នៅពេលដែលអាត្មាលើកឡើងចូលមកជេរនោះមានបើកភ្នែកឃើញទេវិនិច្ឆ័យអន្តរាយអស់ហើយមានតែយកខូក្បាលតកើតអត់រងថ្ងៃហ្នឹងមានឃើញស្ថានភាពនឹងអត់ហើយសម័យពលពតនោះព្រៃឈើភ្នំនៅឯងគ្រប់ទាំងអស់រហូតដល់កោះត្រល់នៅជាផងខ្មែរកាន់កាប់ហ្នឹង ឥឡូវបាត់ស្រឡះពីដៃខ្មែរហើយមិនក៏មិនចេះមើលបើកាច់គ្រប់គ្រងដល់ណាទៀតនៅតែសរសើរនៅតែឲ្យតម្លៃដល់ណាទៀតមានឃើញទេតើអស់លោកជាគូមនុស្សឬក៏ជាគូសត្វមួយចំនួនណាណានឹងជាបញ្ហាជាចំណុចដែលយើងត្រូវគិត ជាបញ្ហាដែលយើងត្រូវរកដំណោះស្រាយទៅខាងមុខទៀតបើសិនជាយើងនៅតែឆ្លោះគ្នាគ្នាឯងខ្មែរយើងមិនព្រមលើកលែងឲ្យគ្នាក៏តែរកវិធីសាស្ត្រប្រចាញ់គ្នាតើឈ្នះស្អីស៊ូតាអ្នកឈ្នះស្អីពិតប្រកបមកឆ្លើយមកញោមណា ឈ្នះស្អីពិតពីពិតប្រកបសម្រាប់ខ្លួនអ្នកបានស្អីពិតប្រកបមកសម្រាប់ខ្លួនអ្នកអំណាចបនស័កទូនេតិដែលអ្នកទទួលបានបច្ចុប្បន្នហ្នឹងអ្នកគិតថាអស្ចារ្យមែនអូអ្នកគិតថាអ្នកនឹងខ្លាំងមែនអូច្បាប់នៃធម្មជាតិมันអាចបដិសេធបានទេ អ្នកមានអំណាចមានបុណ្យស័ក្តិប៉ុណ្ណាក៏អ្នកមិនអាចយកលុយទៅសោកប៉ាន់នៃយមបាលនៃសេចក្តីស្លាប់នឹងបានដែរកម្មពីទង្វើរបស់អ្នកធ្វើអ្នកបំផ្លាញធម្មជាតិគួងតែពេលវេលាណាមួយធម្មជាតិត្រូវបំផ្លាញអ្នកវិញមិនខានទេនឹងឲ្យឃើញជាក់ស្ដែង មានសាសនា ដែលមានប្រពៃណីមានវប្បធម៌មានអសរសាស្ត្របង្កើតឲ្យមានអសរសាស្ត្រវចនានុក្រមខ្មែរសពថ្ងៃប្រសូតចេញពីណាប្រសូតចេញពីសាសនាប្រសូតចេញពីអ្នកបូសហ្នឹងណាហើយចុះបើអ្នកឯងប្រមាថលោកសង្ឃអ្នកឯងមើលងាយលោកសង្ឃអ្នកឯងបន្ទាបបន្ថោកច្បាប់ពុទ្ធសាសនាឲ្យស្ថិតនៅក្រោមបាតជើងអ្នកឯងនេះ តើអ្នកឯងមានអីជាទីពឹងហើយអ្នកឯងអួតថាតែខ្លួនឯងហ្នឹងជាអ្នកស្រឡាញ់ពុទ្ធសាសនាអ្នកឯងជាអ្នកចូលចិត្តពុទ្ធសាសនារាប់អានពុទ្ធសាសនាហើយចុះបើអ្នកឯងបង្កើតច្បាប់បែបហ្នឹងមកអ្នកឯងគិតយ៉ាងម៉េចគេអត់ឲ្យតម្លៃទេ ហើយក៏អ្នកឯងមិនមានឈ្មោះល្បីដែរអ្នកឯងបង្កើតច្បាប់នេះមក បន្ទាបបន្ថោកពុទ្ធសាសនាគង់តែពេលវេលាណាមួយ អ្នកឯងនឹងត្រូវទទួលនៅទារុណកម្មផ្នែកណាមួយមិនថាទេវាជាច្បាប់នៃធម្មជាតិព្រោះពុទ្ធសាសនាជាសាសនាមួយដែលដឹកនាំមនុស្សឲ្យប្រព្រឹត្តល្អឲ្យតម្លៃដល់អ្នកមានឲ្យសង្គមឲ្យមានក្រមសីលធម៌កពួរតែបើអ្នកឯងធ្វើបែបហ្នឹង បន្ទាបបន្ថោកខ្លួនឯងហើយអ្នកឯងបន្ទាបបន្ថោកពូជអខរយៈរបស់ខ្លួនឯងឲ្យទៀបឲ្យថោកហើយហើយអ្នកឯងកើនពួរអ្នកឯងឲ្យដើរនិយាយភាពអស្ចារ្យពីការ ដឹកនាំរបស់មេអ្នកឯងរបស់សង្គមអ្នកឯងដែលគ្មានពុទ្ធសាសនា អ្នកឯងបង្រៀនមនុស្សឲ្យនិយាយតាមអ្នកឯងព្រោះអ្នកឯងអត់ទុកឱកាសឲ្យមនុស្សសិក្សារៀនសូត្រក្រេបយកនៅចំណេះវិជ្ជាស្រាវជ្រាវពិចារណាដោយខ្លួនឯងទេមានន័យថាអ្នកឯងតាំងខ្លួន អ្នកឯងវាភាសាយោបល់គណិតដើម្បីដាក់គំនាបមួយដល់ខ្មែរទាំងឡាយមានចំនួនប្រមាណ10លានអ្នកផ្លាយឲ្យស្ថិតនៅក្រោមការគោះបន្ទាត់ឲ្យនិយាយ គោះបន្ទាត់ឲ្យស្ដីគោះបន្ទាត់ឲ្យថាគោះបន្ទាត់ឲ្យដើរហើយអត់ផ្ដល់ឱកាសអត់ផ្ដល់សិទ្ធបំបត្តិឱកាសបំបត្តិសិទ្ធមិនឲ្យនិយាយមិនឲ្យស្ដីមិនឲ្យតវ៉ាទៀតទេនេះអ្នកបួននៅក្នុងពុទ្ធសាសនាធិបតេយ្យឯករាជ្យប៉ុណ្ណឹងហើយ នៅតែអ្នកឯងមកជ្រៀបជ្រែកនៅតែអ្នកឯងមករកគូននៅតែអ្នកឯងមករោរឿង ជអ្នកឯងមានប្រយោជន៍អីខ្លះនៅក្នុងសាសនារាល់ថ្ងៃហ្នឹងអ្នកឯងជួយអីខ្លះនៅក្នុងសាសនាមួយខែអ្នកឯងទៅវត្តយកបាយប្រគេនលោកខណ្ឌប្រមាណដងហើយអាអ្នករុញច្បាប់ហ្នឹងអាអ្នកប្រសូតចេញពីសាសនានោះពេលខ្លះវាណាញោមមិននិយាយផ្អាប់ទេមិនហើយគេប្រពន្ធវាវាថែសាមបានផងណាអកតពីត្រោបៈត្រោបៈត្រោបៈភ្លេចប្រពន្ធ ត្របាក់ត្របាក់ភ្លេចកូនវាអាឡាយតាស្វងត្រាចាយឈឹងអេណោះណាវាអាឡាយតាស្វងស្រាយចាយឈឹងអេនោះវាភ្លេចប្រពន្ធវាភ្លេចកូនវាវាគិតតែពីរឿងបាក់មួយថ្ងៃមួយថ្ងៃអានោះងាប់ដោយសារបាក់បើបាក់វាលាយអាលួតវាងាប់ទៅតាមដែរអាមួយនោះ ឯងប៊ូចេញពីពុទ្ធសាសនា មានចំណេះមានជំនាញពីពុទ្ធសាសនាទៅប្រកាសច្បាប់មកជន់ឈ្លីពុទ្ធសាសនាឲ្យទៀតថោកជាងខ្លួនឯងយកពុទ្ធសាសនាមកដាក់បាតជើងតាំងខ្លួនឯងអ៊ូតប៊ូសតែ20ឆ្នាំផ្លាយរៀនចប់ថ្នាក់ពុទ្ធកសកលវិទ្យាល័យព្រះសីហនុរាជ ដើរអ៊ូតដើរនិយាយមកទីបំផុតយកពុទ្ធសាសនាជន់ឈ្លីព្រោះខ្លួនវាអត់បានធ្វើអីហ៎បើអញ្ចឹងវាអត់អត់អត់ចង់បានតំណែង ចង់បានបុណ្យស័ក្តិចង់បាននទីទូនាទីចាស់ផ្ដើមហ្មងរិះគិតអញ្ចឹងគិតថាច្បាប់នេះក៏ក្នុងនាមអាត្មាភាព ជាប្រសងមួយរូបក៏ដូច ប្រសងដតីដែរ ប្រកាសដាច់ខាត មិនគ្រប់គ្រងនៅទង្វើ បែបនឹងទេនៅ ច្បាប់តែគេ ព្រៀងថ្មីនឹងដាច់ខាតតែម្ដងគឺអត់គ្រប់គ្រងទេ ចំពោះអបកុលពីលទាំងឡាយដែលសវងស្រាចាយសិង្ហីនោះប្រហែលឆ្នាំហើយខ្ញុំតាំងពីសម័យសម្ដេចព្រះសង្ឃរាជជូណាតមកណាហ៊ូតាតមកណា ដែលមានអាណាហ៊ានទៅធ្វើដូចសម័យនឹងអត់ទោសធ្ងន់ណាស់ខ្ញុំទោសធ្ងន់ណាស់ហើយបើគិតសញ្ជឹងគិតពីពីស្ថានភាពដែលខ្លួនធ្វើហ្នឹងណាអាណនរិយកម្មអានឹងប្រមាថសាសនាណាប្រមាថជាតិបាវចនាជាតិសាសនាព្រះមហាក្សត្រប្រមាថមហាក្សត្រខ្មែរណា អានោះអ្នកបហាប្រមាទវាអត់ដែលមានគេមានតែការពៀប្រពុទ្ធសាសនាគេមានតែការពៀពួកអាជួនខលខូចគេឲ្យតម្លៃលោកសង្ឃឲ្យទូនីតិលោកសង្ឃដើរបញ្យលសង្គមឧបត្ថម្ភលោកសង្ឃឲ្យបានរៀនបានសូត្រឲ្យលោកសង្ឃដើរបញ្យលដល់សង្គម បែរជាវាទៅបង្កើតច្បាប់ធ្វើបែបហ្នឹងមកប្រយោជន៍អីដើម្បីអីប្រយោជន៍អីដើម្បីអីនឹងអត់ទាន់ចេញមានអរដ្ឋមន្ត្រីមួយប្រធានបញ្ចូលប៉ែតហ្នឹងដោយសារអីដោយសាររឿងប្រមាទហ្នឹងដោយរឿងបៀតបៀនពុទ្ធសាសនាហ្នឹង តោនេះសេចក្តីប្រមាថដែលគេមិនប៊ីតប៊ីនណាហើយប៊ីតប៊ីនគេហើយគេអត់តបអត់តវិញណាវាឲ្យផលមកខ្លួនឯងវិញណាវាចាប់ប្រើមកណាញាតិញោមអញ្ចឹងសង្គមកាលណាបើអត់មានសាសនា កាលណាបើគេរឹតបតឹងទៅលើពុទ្ធសាសនាគេបង្កើតច្បាប់នឹងហើយលើលោកនេះ សង្គមនេះជាតិនេះ มันខុសពីរបប3ឆ្នាំ8ខែ20ថ្ងៃនោះទេមិនលោកណាហ៊ានទេសនាទៀតមានលោកណាហ៊ាននិយាយពីសង្គមទៀតហើយចុះបើនិយាយពីសង្គមគេមិនពេញចិត្តគេប្រដឹងលោកនិយាយយោបាយលោកតែទេសនារោងបុតលោកដឹកនាំបរិស័ទមកធ្វើ បាតកម្មពេញរងបុនមិនងាប់បាត់ហើយអញ្ចឹងថាតាមគេ គេគូបតតឲ្យនិយាយនិយាយ ត្រឹមហ្នឹងអាកម្រិតបញ្ញា ស្មារតីរបស់យើង ជាអ្នករៀនអ្នកសូត្រយើងទទួលយកបានអត់យើងទទួលយកបានអត់នៅពេលដែលគេកម្រិតគេគូសដៃឲ្យយើងដើរនេះ អញ្ចឹងទទួលយកអត់បានទេអញ្ចឹងអ្នកបញ្ជាក់មកតើតម្លៃកន្លែងណា ដែលអ្នកការពារហើយចូលអ្នកគិតថានៅពេលដែលអ្នកធ្វើបាតកម្មពីកាពីអ្នក នៅលោកសងនោះអ្នកមានគិតអត់ថាអ្នកចូលធ្វើបាតកម្មដើម្បីអីណាអ្នកធ្វើបាតកម្មដើម្បីអីអ្នកមិនពេញចិត្តដើម្បីអី សម័យនោះក៏អ្នកចូលមានវត្តមាន ចូលរួមធ្វើបាតកម្មដែរសម័យ97 98នោះហើយក៏មានគណៈសង្ឃាផុតលេខ1ចូលធ្វើបាតកម្មនៅនោះដែរបាតកម្មទៀមទាអីចូលបើសង្គមដែលអ្នកគ្រប់គ្រងដែលអ្នកកាន់កៅថ្ងៃនឹងវាសុកវាសន្តិភាព តើនរណាគេទៅធ្វើបាតកម្មជាមួយតើនរណាគេសុកចិត្តដើរកាត់ភ្លៀងហាខ្យល់ដឹកនាំទៅធ្វើបាតកម្មទៅទៀមទារឿងវាអត់មានតម្លាភាពនៅក្នុងសង្គមវាអយុត្តិធម៌សម្រាប់ជាពលរដ្ឋដែលតូចតាចវាអយុត្តិធម៌សម្រាប់ជាពលរដ្ឋដែលគ្មានខ្សែដែលគ្មានបុណ្យស័ក្តិដែលគ្មានអំណាចទូនេតិអញ្ចឹងពឹងទៅលើនរណា ពឹងទៅលើព្រះសង្ឃដែលជាអ្នកសច្ចយុត្តិធម៌នៅក្នុងសង្គមទៅបញ្យល់ដឹកនាំព្រោះព្រមអីអូតាខ្លួនឯងហ្នឹងអ្នកព្រោះព្រមអ្នកផ្សះផ្សាខ្មោចកន្លែងណា ខ្មែរគ្នាឯងនិយាយមិនត្រូវគ្នាផងចង់ទៅប្អូនទៅប្រួយប្រូមជាតិសាសដតីបាន បើចង់ទៅព្រមព្រមជាតិសាសន៍ដតីសូមព្រមព្រមខ្មែរនឹងឲ្យវាសន្តិភាពសន្តិទៅឲ្យវាត្រូវគ្នាសន្តិទៅសង្គមស៊ីវិលអង្គការស៊ីវិលទាំងឡាយនឹងឲ្យមានសន្តិនៅលើទឹកដីខ្មែរឲ្យបដិយោបល់គណិតសន្តិទៅរាល់ថ្ងៃនឹងមានអត់សំបីតា Facebook នឹងមិនហ៊ាន share ផងញោម សូម្បីតានិយាយអាត្មានិយាយចឹងអត់ហ៊ានមើលផងអ្នកខ្លះអត់ហ៊ានមើលទេខ្លាចគេចាប់ដាក់គុកខ្លាចគេដឹងរហូតឥឡូវនិយាយចេះទៀតញោមលើព័ត៌មាន ពីស្រុកខ្មែរម៉ែមើលព័ត៌មាន ពីសង្គមកូន ប្រាប់ថាម៉ែឯងខំមើលតិចយូនដឹងយូនមកធ្វើបាបលើទឹកដីខ្មែរណាញោមណាលើទឹកដីខ្មែរ មកឯងមើលទៅប្រយ័ត្នយូនដឹងទឹកដីអាណារងថ្ងៃនឹង ទឹកដីខ្មែរឬក៏ទឹកដីយូនខ្លាចដល់ប្រប៉ុណ្ណឹងភ័យដល់ប្រប៉ុណ្ណឹងហើយហ៊ានយកពាក្យនឹងមកនិយាយលើទៅលើទឹកដីខ្មែរទៀតបច្ចុប្បន្នប្រប៉ុណ្ណឹងឲ្យចុះ10ឆ្នាំទៅមុខទៀត20ឆ្នាំទៅមុខទៀតនឹងคลายទៅជាយ៉ាងណា សម្រាប់សង្គមនឹងសម្រាប់ប្រទេសជាតិមួយនឹងណាអញ្ចឹងប្រសងជាង50000អង្គហ្នឹងមានកើតទេទូនេតិកតបកិច្ចដែលព្រះសម្មាសម្ពុទ្ធដែលយើងដើរតាមមាគាប្រពុតតើគេធ្វើបែបនឹងយើងយើងអត់ក្រោកតវ៉ាឬយ៉ាងម៉េច ព្រះសម្មាសម្ពុទ្ធពុទ្ធកិច្ចលោក5យ៉ាង ប្រោះបរិស័ទតំដែងធម៌ទេសនាពេលព្រលឹមលោកបណ្ឌបាតញាតិញោមឃើញទេលោក មានទូនាទីខ្ជាប់ខ្ជួនដើរមើលការ ខុសត្រូវដើរបញ្យលពុទ្ធបរិស័ទដើរមើលអ្នកដឹកនាំសង្គមប្រទេសជាតិនឹង បើមិនទាន់មានធម៌ទេឲ្យមានធម៌បើមិនទាន់មានទួសពិតរាជធម៌ឲ្យមានទួសពិតរាជធម៌នៅក្នុងខ្លួនមិនឲ្យដើរដឹកនាំដើរកេងប្រវាញ់ដល់ប្លន់ទឹកប្លន់ដីធ្វើបាបធ្វើទុកបុកម្នេញដល់ជាប្រវត្តិមិនប្លន់ដីមិនប្លន់ប្រទេសមិនលុបសមុទ្រមិនកាប់ព្រៃព្រឹក្សាមិនឲ្យជួនបរទេសទៅបង្កើតគ្រឿងញៀនលើទឹកដីរបស់ខ្លួនអូថាឯងនឹងអធិបតេយ្យ អធិបតេយ្យកន្លែងណាបដតីដឹងឯងគ្មានសល់រឿងផ្ទះដតីហើយចុះគេមកបង្កើតគ្រឿងញៀននៅលើ ទឹកដីខ្លួនឯងហេតុអីបានមិនដឹង បានបដែបដោយឲ្យគេធ្វើបែបហ្នឹងហេតុអីបានឲ្យគេធ្វើបែបហ្នឹង ហេតុអីបានអ្នកមិនគិតហេតុអីបានអ្នកមិនខ្វល់ពូកែតែខ្វល់ពីរឿងខ្មែរគ្នាឯងដើរសេពដើរអង្កេតអាណាធ្វើអីអាណាធ្វើអីចោតសិតតែកបត់ជាតិសិតតែបំផ្លាញជាតិហើយចុះគេកបត់ជាតិគេទៅកាត់ទឹកដីឲ្យយូនកន្លែងណាគេទៅឯកភាពជាមួយយូនឲ្យបោះបកគោលគូផែនទីថ្មីកន្លែងណាវាអត់មាន វាអត់មាន ចុះហេតុអីបានអ្នកធ្វើបែបហ្នឹងចុះហេតុអីបានអ្នកគិតបែបហ្នឹងអ្នកបន្លំភ្នែកបាន តែអ្នកមិនដឹងអ្នក មិនរីអ្នកមិនសូត្រទេ តែ ចំពោះអ្នកដែលគេរីអ្នកដែលគេសូត្រចំពោះនិស្សិតចំពោះប្រសងអ្នកមិនអាចបន្លំភ្នែកបានទេ អ្នករៀនពិតប្រកបគេអត់លូកគ្រូក្បាលឲ្យអ្នកទេ គេអត់លូកខ្លួនឲ្យអ្នកទេគេសុកចិត្តងាប់ដើម្បីជាតិមិនមែនលូកគ្រូក្បាលដើម្បីជាតិទេមិនមែនលូកខ្លួនមិនមែនលូកលូកលូកខ្លួនដើម្បីអំណាចបនស័កទូនាទីទេអញ្ចឹងដែលអ្នកថាអូត្រួតត្រារាល់ថ្ងៃឲ្យទូនាទីឲ្យតំណែងលោកសង្ឃនឹងអ្នកគិតថាអ្នកក្រោក ពុទ្ធសាសនា ចង់ធ្វើផ្ជុះធ្វើភ្លេងបានតាមចិត្តអ្នកអมันអាចទេលុះត្រាតែរំលាយពុទ្ធសាសនាឲ្យរលាយអស់លែងមានវត្តវារាមលែងឲ្យមានលោកសង្ឃលែងឲ្យមានសាលាពុទ្ធកៈនឹងទៅអ្នកធ្វើអីបាន តាមក្បាលចិត្តរបស់អ្នក តាមតំណែងចិត្តរបស់អ្នក តែដរាបណាបើមានលោកសង្ឃនៅ បើមាននិស្សិតខ្មែរនៅ បើមានកូនខ្មែរនៅអ្វីទាំងឡាយវានឹងប្រែប្រួលវានឹងត្រូវការទៀមទានៅពេលណាមួយមិនខានឡើយរឿងដែលបង្កើតឲ្យមានជាបញ្ហា នៅក្នុងសង្គមវាជានយោបាយ វាជានយោបាយ ប្រជាបឋមគំរាមកំហែងដល់ប្រជាពលរដ្ឋគំរាមកំហែងដល់ប្រជាពលរដ្ឋនឹងរឿងសាសនារឿងសាសនា រឿងសាសនាដែលយើងត្រូវខ្វល់ខ្វាយ ដែលយើងត្រូវយកគិតយកចិត្តទុកដាក់ឃើញទេពុទ្ធសាសនាពញ្យល់ឲ្យអ្នកដឹកនាំមានទស្សពិតរាជធរទាំង10នៅក្នុងខ្លួនទៀនសីលៈចាកៈអាចវៈមតវៈតបៈអកោធនៈអវិហិង្សៈជាដើម ឲ្យមាននៅក្នុងខ្លួនចុះបើអ្នកដឹកនាំអត់មានទៀនអ្នកដឹកនាំអត់មានសិលអ្នកដឹកនាំអត់មានបរិច្ចាគអ្នកដឹកនាំអត់ទួនខ្លួនអ្នកដឹកនាំអត់មានការដុតកម្ដៅកលេសអ្នកដឹកនាំនៅមានសេចក្តីក្រោធណាអ្នកដឹកនាំនៅមានហង្សាពេញខ្លួន អ្នកដឹកនាំអត់មានខន្តីអ្នកដឹកនាំអអអយ៉ាងម៉េចនៅសេចក្តីខឹងសេចក្តីយល់ខុស សួរថាអ្នកដឹកនាំនឹងខ្លាយជាបុគ្គលល្អអត់អត់ខ្លាយជាបុគ្គលល្អទេយើងមើលទៅរាល់ថ្ងៃនឹងប្រះចាកនៅទស្សពិតរាជធរខ្លាំងណាស់បានបណ្ដាលឲ្យ សង្គមកើតកលយុគមិនចេះចំមិនចេះហើយមិនចេះចំមិនចេះហើយ រាល់ថ្ងៃភាពរដ្ឋមានសុខសន្តិភាពពេញលេញដែរឬអត់អត់មានទេ មានសុខពេញលេញបរិបូរចំពោះតែអ្នកមានអំណាចបនស័កទូនាទីដើររុកដើរទន្ទ្រានដើរប្លន់ដីអានោះជាសេចក្តីសុខរបស់អស់លោក ប្រាសចាកនៅទស្សនវិទ្យាធម៌ អត់មានសិលក្នុងខ្លួនអត់មានវប្បធម៌ចែករំលែកទាំងចំណេះទាំងជំនាញទាំងទ្រព្យសម្បត្តិទៅឲ្យអ្នកអត់អ្នកឃ្លានទូនេតិកតបកិច្ចជាអ្នកដឹកនាំចែកម្លែកយ៉ាងម៉េចបើដែនដីរបស់ខ្លួនខេត្តក្រុងដែលខ្លួនគ្រប់គ្រងទូនេតិកតបកិច្ច វាអត់មានភ្លេងវាអត់មានអីអ្នកដឹកនាំនឹងត្រូវរកវិធីសាស្ត្របង្កើតជាប្រព័ន្ធធារាសាស្ត្រឲ្យជាប្រវត្តិរាល់ថ្ងៃនឹងមានអត់ខ្ញុំអត់ទេពួកវាជាចំណុចកសោយមួយរបស់ អ្នក ដឹកនាំនៅពេលដែលជាប្រវត្តិមាន ស្រូវមាន ស្រែធ្វើគ្រប់គ្រាន់ មានន័យថាអាទីភាសានៅក្នុងស្រុកនឹងវាអត់មានអញ្ចឹងគេចាំបាច់ត្រូវឲ្យជាពរដ្ឋមានស្រូវមានស្រែគ្រប់គ្រាន់អត់គេអត់ឲ្យមានទេណាមានទឹកធ្វើស្រែអត់មានស្រែមានដីតែវាអត់ទឹកតែធ្វើអីកើតកាលណាបើធ្វើកើតបលែបឡុកគ្រប់មុខនៅក្នុងស្រុក នៅក្នុងប្រទេសវាអត់មានទីផ្សារ ឬកាលណាបើជាពរដ្ឋធ្វើទៅជាពរដ្ឋទិញគ្នាឯងហូបមានន័យថាបន្លែប្លុករបរទាំងឡាយដែលនាំពីយូន ហាណូយចូលមកលើទឹកដីខ្មែរវាលុះវាអត់ដាច់តំណែងនាំចូលពីស៊ីមកលុះវាអត់ដាច់អញ្ចឹងត្រូវបង្ខំកុំឲ្យជាពរដ្ឋក្នុងប្រទេសនឹងធ្វើអីកើតបានកុំឲ្យជាពរដ្ឋនឹងមានប្រព័ន្ធធារាសាស្ត្រ គឺគេធ្វើបែបហ្នឹងគេប្រើយុទ្ធសាស្ត្របែបហ្នឹងកុំឲ្យជាប្រវត្តិហ្នឹងធ្វើឲ្យបានតតែសោះពួកគេកុំត្រាជាមួយមេជាមួយចវាយគេនោះដើម្បីឲ្យដាច់ផលិតផលរបស់គេនោះនៅក្នុងស្រុកនៅក្នុងភូមិអត់ទេ បានពើមិនបានលោក ម្ចាស់ពើថាអត់មានសិទ្ធរឹបអូសដីធ្លីនិយាយអញ្ចឹងក៏ហើយទៀនបើរាជការ និងរដ្ឋាភិបាលមិនផ្ដល់សិទ្ធក្នុងលិខិត ស្មានតែក្រុមហ៊ុនទាំងអស់នោះហើយចំបានពរហ្នឹងឯងសម្រាប់ជាបរដ្ឋណាដែលជាកម្មសិទ្ធិ មានន័យថាជាប្រវត្តិហ្នឹងវាអត់សិទ្ធចំពោះសុខសន្តិភាពពេញលេញដែលគេពោលថា សន្តិភាពនោះគឺ សម្រាប់ពុកអស់លោកទាំងឡាយនោះដែលគេធ្វើដែលគេប្លន់ដី ដែលគេលុបសមុទ្រដែលគេកាប់ព្រៃឈើដែលគេចែកបឹងដែលគេលុបទន្លេ4មុខប្រសំមុខវាំងឲ្យក្រុមហ៊ុននេះក្រុមហ៊ុននោះសន្តិភាពរបស់ពួកគេនោះគេផ្ដល់សិទ្ធឲ្យ អ្នកធំទាំងអស់នោះដើម្បីអី អំណាចបុណ្យស័ក្តិទូនាទីជើងកៅអីរបស់គេត្រកៅអីរបស់គេត្រអំណាចរបស់គេហ្នឹងហើយដែលគេធ្វើនោះនោះគឺសិទ្ធសម្រាប់អ្នកទាំងអស់នោះតែជាប្រវត្តិវិញ គឺអត់មានអីទាំងអស់ទៅដុតទៅឈូសទៅឆាយផ្ទះជាប្រវត្តិគ្រប់តំបន់គ្រប់កន្លែងគ្រប់ពេលវេលា រងទុកលំបាកវេទនាសពបែបសពយ៉ាងតហោយំពេញទឹកពេញប្រទេសសន្តិភាពណាអរគុណណាស់ក្រោមការអភិវឌ្ឍរីកចម្រើនមាន ស្ថាគារប្រប៉ុណ្ណេះប្រប៉ុណ្ណោះខ្មោចយកស្អី30 40ឆ្នាំហើយតែបានស្ថាគារប្រប៉ុណ្ណឹងអ៊ូតឯងប្រកាច់ប្រកិនចេះខ្មាស់គេតន្ទឹមបានស្ថាគារប្រប៉ុណ្ណោះអាលាយស្អីខ្លះ ព្រៃភ្នំក្រំថ្មសមុទ្របឹងបូកគ្មានអសល់អីទាំងអស់លោកដៃទៅស្ជានជាតិឲ្យក្រុមហ៊ុននេះឲ្យក្រុមហ៊ុននោះ វាមិនដែលមានមេដឹកនាំណា បែបហ្នឹងមេដឹកនាំគេគេការពារគេអភិរក្សតំបន់ទេសចរតំបន់អភិរក្សរដ្ឋកន្លែងណាក៏រដ្ឋគ្រប់គ្រងឯងលោកឲ្យឯកជនទាំងអស់ហើយចូលបើអសមត្ថភាព បែបហ្នឹងហើយតាំងខ្លួនឯង ជារដ្ឋាភិបាលរកខ្មោចអីជាប្រវត្តិអត់មាន ពេញចិត្តនឹងអស់លោកទេហើយកុំយកលេសថាជាប្រវត្តិពេញចិត្តកុំយកលេសថាជាប្រវត្តិគ្រប់ត្រូលនិយាយតែមាត់ខ្លួនឯងទេ វាគ្មានជាប្រវត្តិណា ទៅឈ្ងោកបោះឆ្នោតឲ្យទេណាជាប្រវត្តិដឹងជាប្រវត្តិលឺហើយនៅពេលដែលអស់លោកធ្វើຕົកធ្វើបុកម្នេញមកលើជាប្រវត្តិហ្នឹង ហ្នឹងហើយជាប្រវត្តិដឹងទាំងអស់គ្នាហើយលើទាំងអស់គ្នាហើយនេះរឿងដែលកើតមាន ដែលយើង ត្រូវបារម្ភដែលយើងត្រូវភ័យដែលយើងត្រូវព្រួយ ទូនេតិកតបកិច្ចយើងជាខ្មែរទាំងអស់គ្នាយើងត្រូវតែខ្វាយខ្វល់ពីសង្គម ពីរឿងប្រទេសជាតិរបស់យើងទាំងអស់គ្នាណាវាគ្មានប្រអិនវាគ្មានប្រព្រំឯណាដែលដាក់ជើងពៀនរោយកសន្តិភាពមកឲ្យយើងទេវាមាន តែយើងទេ ដែលត្រូវដាក់ខ្លួនឯងស្វះស្វែងដល់ខ្លួនឯងសូមព្រះគ្រូបញ្យល់បន្តិចមើលព្រះគ្រូចំពោះការបង្កើតបណ្ដាញរដ្ឋាភិបាលទី2និងការដាក់បញ្ជា ដកហូតគ្រឿងអាវុធអឺអាមេរិកចោលយ៉ាងម៉េចដែរទៀតបើនេះរឿងបញ្ហាអឺការបង្កើតច្បាប់ដាក់ទោសទណ្ឌលោកសង្ឃនៅក្នុងពុទ្ធសាសនា ដែលមានអាម្នាក់មួយ ដែលវា ស្វឹងស្រាចាយជាងអីនោះដែលវាឆ្លុះនឹងអំណាច វាវង្វេងនឹងបនស័កទូនាទីលែងខ្វល់លែងគិតអីហ្នឹងហ្នឹងហើយរហូតឃើញគេនៅក្នុងមេត្រាទី37គេរាល់ការបោះពុំរាល់ការអប់រំជារូបភាពអីត្រូវឲ្យឆ្លងកាត់នៅក្រសួងធម្មការអេអត់បានទេអាវស៊ីនឹងវាទៀមទាយកមុខយកមាត់ខ្លាំងណាណាវាទៀមទាយកមុខយកមាត់ ឲ្យមានការឆ្លងកាត់អីណានៃ មាន ការត្រួតពិនិត្យឲ្យចូលវានឹងចេះខ្មោចយកអីទៅរៀនដល់ទាំងចូលសាលា ផងទៅតាអែបតាអបបណៃបណប់នឹងអាអាម៉ូស៊ីនឹងបកាយរឿងអែបអបបណៃបណប់ណាឃើញវាទៀមទារាល់ការបោះពុំសភៅឯកសារអប់រំអីឲ្យឆ្លងកាត់ឲ្យជាប់ឈ្មោះវាឆ្លងកាត់នៅក្នុងដាក់ឈ្មោះវាឃើញអាហ្នឹងវាចិត្តវិធីសាស្ត្រមួយណា ដែលវាតាដែលវាថាអូក្រសួងធម្មការអត់មានអីសោះហ្មងអត់ដឹកនាំនៅសម័យដែលចូលនឹងអត់មានអីទេអញ្ចឹងវារយុទ្ធសាស្ត្រវិធីសាស្ត្រធ្វើយ៉ាងម៉េចឲ្យឲ្យមានឈ្មោះបោះពុំសភៅឲ្យមានឈ្មោះក្រសួងធម្មការឲ្យមានឈ្មោះអាសវង្សស្រាចារ្យជាងអីនឹងចូលរួមផងអត់ត្រួតពិនិត្យទៅចូលវាចេះខ្មោចយកអី លេងលើមលេងលើងអែបអបអែបអបប៉ណែប៉ណប់បនតទូនាទីកូនណានេះកូនណានោះគេទៅថតជាមួយបោះអស់ Facebook ថាតែឯកឧត្តមប្អូននេះណាណៃយោវាអត់ដែររៀនដែរសូត្រអីទេទៅចូលទៅសាលាវាទៅកិច្ចតែសាលាហ្នឹងណាហើយមកធ្វើឯងគ្រាន់បើមកសិតតែឆ្លងកាត់ខ្មោចយកស្អីហើយចុះស្ថាប័នកណៈសង្ឃស្ថាប័នថេរសភា សង្កនយុនឹងទៅណា ទូនេតិទៅណាបើវាត្រាំទូនេតិឃើញវាត្រាំទូនេតិគណៈសង្ឃបើសិនជាគណៈសង្ឃអត់កម្រើកបើសិនជាគណៈសង្ឃនៅតែមិនខ្វល់ទៀតណាចប់ហើយកាលណាបើវាធ្វើបាន ហើយគណៈសង្ឃគឺអត់មានសិទ្ធអីទាំងអស់ធ្វើអីក៏ត្រូវទៅសុំច្បាប់ពីវាដែរមិនចងដល់តាលោកសង្ឃតូចតាទេសំបីតែគណៈសង្ឃនោះក៏មិនអាចរើខ្លួនបានដែរ កាលណាបើបដោយឲ្យអាម្នាក់សវឹងស្រាយចាយឈឹងអីនឹងតទៅទៀតណាញាតិញោមត្រូវគិតកន្លែងហ្នឹងគណៈសង្ឃអត់មានរឿងលេងសើចទេតិចទៀតធ្វើអីក៏ត្រូវការសុំចាស់ពវាដែរ ហើយចូលគាត់ណាជាសេនារការមួយតំណាងប្រសង់ក្នុងការគ្រប់គ្រងលុយកាក់អីបែងចែកបង្កើតណាចូលរួមសហការជាមួយប្រសងមិនឲ្យអ្នកឯងមកត្រួតក្បាលលោកសង្ឃឯណាមិនឲ្យអ្នកឯងយកបនសា អំណាចទូនាទីនឹងមកបង្គាប់បញ្ជាលោកសង្ឃឯណាអីក៏ខ្លាំងដល់ថ្នាក់បង្កើតអ្វីសពបែបយ៉ាងឲ្យឆ្លងកាត់ខ្លួនឯងម៉េះ គេបូពីដើមគេការពារសាសនាគេការពារសង្គមគេការពារប្រទេសជាតិឲ្យមានសាសនាឲ្យមានអសរសាសឲ្យមានសាលាបាលីមកដល់រាល់ថ្ងៃនេះហើយឯងចង់មកបំផ្លាញចង់មករដ្ឋបတ်ចង់មកគៀបសង្កត់ បើសិនជាប្រសងជាង50000ផ្លាយបដ ாய் ឲ្យច្បាប់នឹងកើតឡើងទៀតនឹងចប់ហើយមិនដឹងថានិយាយយ៉ាងម៉េចទេញាតិញោម មិនដឹងថានិយាយយ៉ាងម៉េចចំពោះអាបុគ្គលម្នាក់នឹងទេណាដែលមានគណៈសង្ឃមកកណោកោទឹកកោដៃហើយធ្វើបែបហ្នឹងឲ្យអាបុគ្គលបែបហ្នឹងបង្កើតច្បាប់ហ្នឹងទៅបានរឿងចប់ហើយអញ្ចឹងសូមឲ្យប្រសង់ទាំងអស់ក្រោកឡើងតស៊ូទាំងអស់គ្នាព្រោះរឿងនេះអត់រឿងដែលយើងធ្វើបាតកម្មនយោបាយទេគឺយើង ធ្វើ បាតកម្មប្រឆាំង ជាមួយអាវស៊ីមួយដែលវា ចេញ ពីពុទ្ធសាសនា ហើយវាទៅ បំផ្លាញពុទ្ធសាសនាហ្នឹងហើយអញ្ចឹងសរុបសេចក្តីដែលវា បង្កើតច្បាប់នេះឡើងអត់មានត្រង់ចំណុចកន្លែងណាមួយ ដើម្បីការពារពុទ្ធសាសនាឲ្យមានតម្លៃទេគឺបន្ទាបបន្ថោពុទ្ធសាសនាឲ្យស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់វា ប៉ណ្ណឹងរឿងហ្នឹងបើសិនវាការពៀមិនមិនវាបដោយឲ្យបុគ្គលដតីមកជេរមកប្រមាថការទៀនលោកសង់ពេញវាពេញកាវាដល់ចេញមកមកវាឃើញអាបុគ្គលនឹងមកចេញមកក៏អត់រាល់ថ្ងៃនោះវាអត់មានទេណាវាអត់មានទេញាតិញោមពុទ្ធបរិស័ទទាំងឡាយនឹងអាបុគ្គលដែលស្វឹងស្រាចាយជាងអីនោះហ្នឹងហើយ នឹងរឿងប្រធានបទបើសិនជាជាប់ទោសប្រមូលដាក់ទោសទាំងអស់លោកសង្ឃសំបីតាវានោះក្តីគាត់នោះក្តីណាក៏ត្រូវជាប់គោទោសដែរព្រោះវាជាមេ ដឹកនាំ បាតុកម្មពីមុនមកឲ្យអ្នកចំនួនក្រោយធ្វើតាមអញ្ចឹងអ្នកចំនួនក្រោយគេដើរតាមដានជើងវាទេ ដើរតាមដើរតាមពីក្រោយទេហេតុអីបានអ្នកឯងចង់ធ្វើបែបហ្នឹងហេតុអីបានអ្នកឯងចង់បើទោសប្រអាប់ពុទ្ធសាសនាបែបហ្នឹងហ្នឹងហើយរឿងនឹងឲ្យបយលអញ្ចឹងទាំងញោមញាតពុទ្ធបរិស័ទជាពុទ្ធសាសនូជាពុទ្ធសាសនិកជន ជាខ្មែរក្នុងនាម ជាអ្នកកាន់ពុទ្ធសាសនាទូទាំងពិភពលោក ត្រូវតែងើបត្រូវតែតវ៉ាត្រូវតែប្រឆាំងដាច់ខាតនៅទង្វើដែលជិះជាន់នៅតែនៅទង្វើដែលបន្ទោសប្រអប់ប្រពុទ្ធសាសនាបែបហ្នឹងគឺយើងត្រូវតែក្រោកតវ៉ាដើម្បីទាមទារសិទ្ធិសេរីភាពរបស់យើង ពួកច្បាប់ចែងមកហើយ វាគ្មានបុគ្គលណាមកកម្រិតសិទ្ធិសេរីភាពរបស់បុគ្គលរៀងរៀងខ្លួនទេកើតប្រោចមកគឺមានសិទ្ធិមានសេរីភាពពេញលេញក្នុងការបញ្ចេញយោបល់គំនិតទស្សនៈរៀងរៀងខ្លួន។ បើនឹងរឿងសាសនា ចូលបញ្យល់បន្តិចមើលប្រគុណអប្រគ្រូចំពោះការបង្កើត រដ្ឋាភិបាលទី2និងការដាក់អដកហូតគ្រឿងអាវុធអាមេរិកចោលយ៉ាងណាមិញចម្រើនពរញោមអត្តពលខ្មែរជាសំណួរមួយ ដែលស្ថានភាពនាពេលបច្ចុប្បន្ន ដែលយើងក្នុងនាមរដ្ឋាភិបាលខ្មែរដែលគេបង្កើតរដ្ឋាភិបាលទី2មានន័យថាគេរៀបចំជាកញ្ចប់ យើង អាចនិយាយថាជារដ្ឋបាលសមោលណារដ្ឋាភិបាលសមោលមួយ ដែលក្នុងនាមជា អ្នក ដឹកនាំរដ្ឋាភិបាលសពថ្ងៃ រដ្ឋាភិបាលសពថ្ងៃ នៅមាននៅឡើយនេះ ហើយគេទៅបង្កើតស្ងាត់ស្ងាត់តែខ្លួនឯងឈ្មោះថារដ្ឋបាលរដ្ឋាភិបាលសមោលនេះຕົកដើម្បីអីគេធ្វើដើម្បីអីគោលបំណងសំខាន់រដ្ឋាភិបាលសមោលគឺគេ បង្កើតនៅក្រមយុវជនមួយក្រមនេះជាយុទ្ធសាស្ត្រអញ្ចឹងរាល់មតិអ្នកវិភាគទាំងឡាយផ្នែកសង្គមដែលគេលើកឡើងថាការភ័យព្រួយ ឬក៏ការប្រទេសតំណែងណាមួយអញ្ចឹងហ៊ុនសែនគាត់រីបគាត់ធ្វើកម្រងនឹងដើម្បីប្រទេសអំណាចនេះកូនដើរតួនាទីបង្ក្រាបសង្គមគេបែងចែកឲ្យមានតួនាទីបង្ក្រាបនៅក្នុងបកមន្ត្រីក្រាក់ក្រាក់ចំនួនដើមឃើញទេបង្ក្រាបនៅក្នុងបកមិនឲ្យអ្នកដតីណាងើបតវ៉ាបានទេ អញ្ចឹងគឺគេត្រូវប្រើយុទ្ធសាស្ត្រហ្នឹងនៅពេលដែលគេរៀបចំត្រឹមត្រូវហើយកូនគេក្តាប់គ្រប់ហើយស្ថានភាពខាងក្រៅអ្នកចាស់នៅខាងក្នុងគេក្តាប់បានហើយនេះគ្រាន់តែវិធីសាស្ត្រយុទ្ធសាស្ត្រត្រៀមបដូរអំណាចប្រទេសអំណាចពីឪទៅឲ្យកូនគេប្រើយុទ្ធសាស្ត្របែបតែមែនតែនមួយមួយទៀតបើយើងគិតថាវាជារឿងអសមត្ថភាព នៅពេលដែលខ្លួនកំពុងតែដឹកនាំរដ្ឋាភិបាលមួយហើយបែរជាខ្លួនទៅបង្កើតរដ្ឋាភិបាលសមោលគោលបំណងអីឬក៏ប្រើវិធីសាស្ត្រយុទ្ធសាស្ត្រឲ្យរដ្ឋាភិបាលសមោលបកលណាមួយជាកូនរបស់ខ្លួន ប្រើយុទ្ធសាស្ត្រធ្វើរដ្ឋបហាណាធ្វើរដ្ឋបហាឲ្យកាន់កាប់ទូនាទីដោយភូមិមាព្រោះឥឡូវនេះ គេកំពុងតែដើរទៅសែបគប់ជាមួយភូមិញាតិញោមកំពុងតែឈានទៅចាប់ដៃជាមួយភូមិអញ្ចឹងវានឹងអាចមានយុទ្ធសាស្ត្របែបនឹងកើតឡើងតែខ្សែទេអ្នកចំនួនក្រោយ តែបើកសិទ្ធសេរីភាពឲ្យពេញលេញបើកសិទ្ធសេរីភាពឲ្យពេញលេញសម្រាប់យុវជនចំនួនក្រោយ សម្រាប់ឈាមចំនួនក្រោយដែលត្រូវតវ៉ាដែលត្រូវដោយសក្តិយុទ្ធធរក្នុង ផ្នែកណាមួយដូចជាការបោះឆ្នោតជាដើមដូចជាការបោះទៀងត្រង់ត្រឹមត្រូវសក្តិពិតប្រកបនៅ ក្នុងសង្គមនៅក្នុងប្រទេសជាតិហ្នឹងអានឹងទៅឈ្មោះថាបណ្ណាងបច្ចេកដោយសក្តិដោយយុទ្ធធរអញ្ចឹងចំពោះស្ថានភាព ដែលគេធ្វើ ដែលគេរៀបឡើងនេះ វាគេធ្វើដើម្បីរៀបប្រទេសអំណាចព្រោះគេដឹងច្បាស់ណាស់ថាដឹងច្បាស់ណាស់ថា នៅពេលដែលបោះឆ្នោតពិតប្រកបវាគ្មានបុគ្គលណាមួយដែលបោះឆ្នោតឲ្យទេអញ្ចឹង គេត្រូវតែរៀបយុទ្ធសាស្ត្រនឹងដើម្បីរបៀបប្រទេសអំណាចពីឪទៅកូនពួកដឹង បោះឆ្នោតដោយលោកសនតារាគាត់លើកឡើងអញ្ចឹងបើក្រៅពីលើកដៃហ៊ុនសែនអត់ទុកចិត្តអីទាំងអស់ឲ្យបោះឆ្នោតដោយសម្ងាត់ទៅហ៊ុនសែនមិនអាចធ្វើបានទេអញ្ចឹងចាំបាច់ត្រូវប្រមូលគ្នាទាំងអស់ទៅអង្គុយហើយហ៊ុនសែននៅអង្គុយសម្លឹងពីមុខតើបកគលណាខ្លះក្នុងចំណោមគណៈបព្វជិជនលើកដៃ បុគ្គលណាខ្លះដែលមិនលើកអញ្ចឹងទោះចង់មិនចង់ក៏ដោយពេញចិត្តមិនពេញចិត្តក៏ដោយ ត្រូវតែលើកដៃហើយចេញមកវិញអ៊ូថា អូសំលេងគ្រប់ត្រូលច្រើនណាហើយចុះបើសំលេងគ្រប់ត្រូលច្រើនពិតប្រកបបោះឆ្នោតដោយសម្ងាត់មិនគេថាបោះឆ្នោតទេមិនបោះឆ្នោតដោយលើកដៃទេគឺបោះឆ្នោតដោយសម្ងាត់អានឹងទៅវាសក្រិតទៅវាយុទ្ធធម៌ត្រឹមត្រូវ អានឹងអត់មានផ្ដោសិទ្ធឲ្យគឺបំពេញសិទ្ធបំផិតបំភ័យគេប្រើយុទ្ធសាស្ត្របិទទ្វារវាយឆ្កែសួរហ៊ុនសែនហ៊ានធ្វើអត់បើហ៊ុនសែនហ៊ានធ្វើ មិនមែនហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិចោលទេសូម្បីតែក្នុងបកខ្លួនឯងនឹងក៏ហ៊ុនសែនអត់ຕົកចិត្តដែរ អត់ទុកចិត្តទាល់តែសោះតែម្ដងរចនាសម្ព័ន្ធរៀបដាក់កូនចៅខ្លួនឯងទាំងអស់អានេះគេចាស់ចាស់ពីមុនមកត្រឹមរងកូនឯងឡើងច្បាយឡើងប្រធានអស់លេងឃើញទេបានន័យថាហ៊ុនសែននៅ ក្នុងជូគណៈបកប្រជាជនហ៊ុនសែនអត់មានទុកចិត្តពីណា ក្រៅពីកូនហ៊ុនសែនទេ ក្រៅពីត្រកូលហ៊ុនសែនទេហ៊ុនសែនពូកែណាស់រឿងស៊ើបអង្កេតឃើញទេគ្រាន់តែមានប្រតិកម្មប្រមាណថ្ងៃការលើកឲ្យឲ្យកូនធ្វើនាយករដ្ឋមន្ត្រីអឺកម្រងនិយាយនឹងគេប្រើគេគ្រប់រូបភាពប្រមាណ6 7ក្រុមឲ្យដើរស៊ើបតាមតុកកខ្វេតាមរោងគុទាវតាមចំណតឡានតាមផ្លូវសាធារណៈតាមវត្តអារាមកន្លែងទីផ្សារសពបាត់សពយ៉ាងសរុបសេចក្តីមកវិញ គេលើកឡើងថាបើគ្មានបើបើមិនបោះឲ្យតកូលហ៊ុនសែនមិនដឹងបោះឲ្យអាណាទេ គេនិយាយចេះឃើញទេញាតិញោមបើហ៊ុនសែនពិតប្រកបមែនបើហ៊ុនសែនខ្លាំងមែនមិនមែនហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិទេបើហ៊ុនសែនខ្លាំងមែននៅជូគណៈបកប្រជាជនហ៊ុនសែនបោះឆ្នោតដោយសង្កាត់ហើយមិនបោះឆ្នោតដោយសារ ការលើកដៃឲ្យហ៊ុនសែនអង្គុយសម្លឹងមើលនោះទេ អញ្ចឹងគ្រាន់តែជាការត្រៀមជើងទុកឲ្យហើយនៅពេលកលតិសាណាមួយមន្ត្រីប៉ូលីសទាំងអស់ចឹងបានគេលើកបន្ទប់កូនគេឲ្យคล้ายជាអគ្គបញ្ជាការទាំងអស់ដើម្បីអីកដោបតួបហ្នឹងហើយអ្នកចាស់ចាស់ហ្នឹងគេតែងតាំងមេធានដូចជាម៉ក់ជីតូដូចជាចាស់ភិរុនអីជាដើមសៅសខាហ្នឹងដើម្បីក្តាប់នៅលើជូបៈអ្នកចាស់ចាស់ហ្នឹងមិនឲ្យងើបគេຕົកឱកាសឲ្យកូនគេ ចូលដល់ការប្រមូលសម្ភារៈអាវុធរបស់ អាមេរិកអញ្ចឹងហ៊ុនសែនគាត់អស្ចារណាដែលគាត់យកអាវុធចិនអាវុធយូនដែលធ្វើសង្គ្រាមឈ្នះជាមួយខ្មែរណាញាតិញោមមិនធម្មតាទេណាប្រទេសគេដតីគេធ្វើសង្គ្រាមជាមួយបរទេសគេការពារ គេបរិទឹកដី តែហ៊ុនសែនណា គាត់យកអាវុធពីយូនយកអាវុធពីចិនមកធ្វើសង្គ្រាមឈ្នះជាមួយខ្មែរណាគាត់វាយខ្មែរគាត់ប្រក្រាបខ្មែរមិនឲ្យងើបមិនឲ្យតវ៉ាបានដោយសារប្រើបាតដៃទី3ពូយូននៅពីក្រោយមានចាភក្តីជាកងពួរសេនាតូចលេខ111 ហ្នឹងហ่ะណាអ911ញាតិញោមជាមេបញ្ជាការដៃស្ដាំបំផុត ដែលប្រើយុទ្ធសាស្ត្របាតដៃទី3វាយបង្ក្រាបតបជាបរដ្ឋដល់ពួកបាតកោទាំងឡាយនេះអាវុធដែលគេប្រមូលមកពីចិនពីយូនហ៊ុនសែនមានមោទនភាពណា អាវុធគេអាមេរិកកាំងគេធ្វើសង្គ្រាមជាមួយប្រជាមិត្តដែលរំលោភបំពានលើទឹកដីខ្លួនឯងតែហ៊ុនសែនអាវុធយកពីចិនយកពីយូនមកធ្វើសង្គ្រាមជាមួយពលរដ្ឋខ្លួនឯងជាមួយខ្មែរខ្លួនឯងសម្រាប់ខ្មែរក្រៅប្រព័ន្ធតុលាការខ្លួនឯងនឹងរឿងខ្មែររឿងអាវុធយូនអាវុធចិត្ត ដែលហ៊ុនសែនធ្វើសពថ្ងៃហ្នឹងអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅ គេប្រមូលណាឃើញអីវិជ័យសេនាអន្តះបាញ់គេប្រើយុទ្ធសាស្ត្រឲ្យប្រមូលគ្រឿងសពាវុធរបស់របរអាមេរិកទាំងអស់ឲ្យតែមានឈ្មោះ អាមេរិកផលិតនៅអាមេរិកតាំងពីស្បែកជើងតាំងពីមុខតាំងពីឡានតាំងពីផ្លូវដែលអាមេរិកកសាងឲ្យតាំងពីរោងចក្រ តាំងពី brand name ផ្សេងផ្សេងដូចជា Star Mart ជាដើម នៅលើទឹកដីកម្ពុជារាប់តាំងពីសញ្ញាបត្រកូនមន្ត្រីអង្គការទាំងឡាយអ្នកដែលមានលុយបញ្ជូនកូនទៅឲ្យរៀននៅក្នុងអាមេរិកនោះសញ្ញាបត្រទទួលបានពីអាមេរិកចំណេះដឹងដែលទទួលបានពីអាមេរិកគេអត់ឲ្យប្រើនៅលើទឹកដីខ្មែរទេចាប់ពីថ្ងៃហ្នឹងទៅចាប់ពីពេលហ្នឹងទៅ គឺគេរំលាយចោលតតែអស់ គេអត់ឲ្យអ្នកយកខួរក្បាលយកចំណេះជំនាញពីទឹកដី អាមេរិកមកប្រើ នៅលើទឹកដីកម្ពុជាទេអញ្ចឹងអាសាបងឲ្យកូនអ្នកធំដឹងកូនពីណាខ្លះទេណាញោមណាមិនដឹងកូនពីណាខ្លះទេដែល ចំណាយលុយទៅរៀនលើទឹកដីអាមេរិកហើយក្រសួងហើយ ក្រុមហ៊ុនប្រមាណទេ នៅលើ ទឹកដីខ្មែរដែលគេត្រូវរំលាយចោលនេះហើយជាប្រទេសលុយអាមេរិកដែល កំពុងតែចាយនៅលើ ទឹកដីខ្មែរនេះគេប្រមូលដុតចោលអស់ហើយគេអត់ຕົកទេអារឿងដុតចោលលុយមិនត្រូវអីទេញោមឲ្យចាយលុយជាតិក៏អាត្មាគ្រប់ត្រូលតែចំណេះវិជាណាអាត្មាស្ដាយមែនតើហ្មងញោមអើយញោម អង្គញោមនាយករដ្ឋមន្ត្រីគាត់គាត់ធ្វើបែបហ្នឹងណាវាវាស្ដាយកូនអ្នកធំអ្នកធំនៃជូគណៈបព្វជិជួននឹងដែលខំទៅរៀននៅអាមេរិកណាហើយហើយបានសញ្ញាបត្រស្ពាយមកពីអាមេរិកប៉ណាងរហូតដល់ឲ្យខ្លះអ៊ូទៀតណាកូនអញទៅរៀននៅអាមេរិកបានសញ្ញាបត្រសេដ្ឋកិច្ចសញ្ញាបត្រទួបមកពីអាមេរិកហើយគាត់ឲ្យគេដុតចោលអូស្ដាយណាស់ញោមអាត្មាស្ដាយមែនតើហ្មងហ្នឹងហើយ មិនមិនគូញោមនាយករដ្ឋមន្ត្រីគាត់គាត់គាត់រំលាយចំណេះដឹងអាមេរិកចោលអាណត្តិអាណត្តិបំផុតកូនជួរដ្ឋាភិបាលដែលដែលខំបញ្ជូនកូនទៅអដូចផៃស៊ីផានក៏មានកូននៅអាមេរិកអសុកអេសានក៏មានកូនរៀននៅ អាមេរិកអីអ្នកធំដតីដតីទៀតហ្នឹងញោមអាថ្មស្ដាយមែនតើញោមអត់គូចឹងសោះបើថាអាវុធ អីអើអានឹងធ្វើម៉េចទេបើធ្វើសង្គ្រាមជាមួយខ្មែរវាអត់ឈ្នះខ្មែរណាព្រោះពេលខ្លះយើងគិតថាអ្នកកាន់នឹងវាវាអឺខ្មែរដូចគ្នាអញ្ចឹងមានការអណិតអសូរអញ្ចឹងទៅយកបាតដៃទី3ដូចចិនដូចយូនចូលមកប្រក្រាបខ្មែរអានឹងបានគាត់ធ្វើឈ្នះហ្នឹងហើយអានឹងលាយទៅអីទេខ្ញុំហ៎លាយចោលអស់ហ៎ដូចក្រុមហ៊ុនដូច Star Mart អីដែលបោះនៅលើទឹកដី ខ្មែរអី ដែលយើងរាល់ថ្ងៃធ្វើអីស៊ីអត់បាន សំបីតែ តែរបស់ផលិតខ្លួនឯងធ្វើមិនកើត អាធនធានវត្ថុធាតុដើមនៅលើទឹកដីខ្មែរមកក្រោធ្វើអីអត់កើតប្រមូលចូល ពីគេមកក្រុមហ៊ុនពីគេមកណាក្រុមហ៊ុនប្រាយណែមពីអាមេរិកមកលេចោលទាំងអស់អាត្មាស្ដាយណាញោមហើយហើយផ្លូវជាតិលេខ4ដែលអាមេរិកគេធ្វើពីសម័យសង្គមរាស្ត្រនិយមមកអូគេគាស់គតិទីអស់ហើយញោមគ្មាននៅសល់ទេ វាវាធ្វើជាប់ពេកហើយដល់គេគាស់ទៅវាស្ដាយអាត្មាស្ដាយដឹងថាញោមស្ដាយអត់ទេញោមហ្នឹងហើយញោមញោមស្ដាយដោយអាត្មាអត់ញោមអាត្មាស្ដាយជាពិសេសសញ្ញាបត្រកូនលោកធំលោកធំដែល មានលោកធំខ្លះដល់អ៊ូតសិតតែកូនរៀននៅអាមេរិកហើយគាត់យកសញ្ញាបត្រនឹងចោលដុតចោលមិនឲ្យកូនគាត់ប្រើចំណេះដឹង ពីអាមេរិកឲ្យប្រើចំណេះដឹងពីយូនពីចិនវិញណាអើយអាណោយធំណាទុកខ្មែរញោមឲ្យយ៉ាងម៉េចឥឡូវហ្នឹងហើយចឹងផងអាមេរិកចាប់ពីថ្ងៃនេះទៅអត់មានមុខមាត់ នៅលើ ទឹកដីកម្ពុជាទៀតទេអើគេរំលាយចោលអស់ហើយទាំងពីលុយទាំងពីប្រាក់ទាំងពីចំណេះជំនាញសញ្ញាបត្រអីកូនលោកធំលោកធំមួយចំនួនក្រុមហ៊ុនទាំងអស់ ផ្លូវថ្នល់អាគារអីចាស់ចាស់អូព្រោះអាគារហ្នឹងគេវាយចោលស្រាប់ហើយយើងមិនបាច់និយាយក៏ដឹងតែគេវាយចោលដែរគេមិនຕົកទេព្រោះអាគារទាំងអស់ហ្នឹងវាទៅគេព្រោះអាមេរិកឲ្យវាអត់ដែរជាចង់បានភ្នំចង់បានសមុទ្រចង់បានរ៉ែអីចង់បានប្រេងអីដូចចិនទេញោមដូចចិនដូចយូនទេចិនយូនចិនគេគេជួយលុយរាប់លានមែនណា អលុយមួយឆ្នាំមួយឆ្នាំជាពាក់ចិនរាប់រយលាន គេអត់ខ្វល់ទេពួកចិនវាកើបទៅ គេជួយផ្លូវមកខ្សែគេប្រមូលទៅ ធនធានលើទឹកលើដីក្នុងទឹកក្នុងដីលុបសមុទ្រលុបបឹងវិនិយោគទុនសពបែបសពយ៉ាងខ្ទេចអាមេរិកទាមទារឲ្យមានសិទ្ធិសេរីភាពឲ្យសិទ្ធិសេរីភាពជាប្រវត្តិគេអត់ទទួលយកបានទេពួកលទ្ធិកុម្មុយនីសហើយនឹងលទ្ធិសេរីដូចទឹកហិមប្រេងវាអត់ចូលគ្នាទេ ណាអត់ចូលគ្នាទេអញ្ចឹងកុំសង្ឃឹមថារួចខ្លួនណាសោះអាមេរិកខាំអត់បលែងទេណាអាមេរិកខាំអត់លបោតទេកុំសង្ឃឹមថាអ្នកធ្វើរួចខ្លួនជាពិសេសប្រមាណថ្មីថ្មីដែលដាក់បတ်ទឹកថាការរឹបអូសយកទ្រព្យសម្បត្តិរបស់មន្ត្រីនាវាវឹក នាវាសណីតោស្អីណាមានទាវិញជាមួយនឹងចៅវិរុននេះណាជាយុទ្ធសាស្ត្ររបស់អាមេរិកកុំសង្ឃឹមដល់រួចខ្លួនដឹងច្បាស់ណាស់តែខ្លួនឯងធ្វើអីរាល់ថ្ងៃនៅនៅខេត្តបរសេនុឲ្យចិនធ្វើអីខ្លះឲ្យចិនបញ្ឈរតបលើអីខ្លះឲ្យចិនមកបង្កើតរោងចក្រផលិតគ្រឿងញៀននៅលើទឹកដីកម្ពុជា ក្នុងក្រោមរូបភាពមួយបង្កើតរោងចក្រផលិតវ៉ាក់សាំងតែធាតពិតផលិតគ្រឿងញៀនអត់រួចខ្លួនទេហើយសង្គមកុំសង្ឃឹមថាអាអាអាមេរិកនឹងលើកលែងឲ្យចិនអសោះចង់បាត់ស្ថានទូតអាមេរិកក្រោយក៏អាមេរិកខំអត់របូតរឿងកតាទាំងឡាយនេះវាមិនមែនជារឿងរបស់ប្រទេសកម្ពុជាទេ វាជារឿងសន្តិសុខពិភពលោក វាជារឿងសន្តិសុខនៅក្នុងតំបន់ទាំងឡាយជាមួយគ្នានឹងត្រូវចាំ ត្រូវដឹងណាជារឿងសន្តិសុខសម្រាប់ពិភពលោក ជារឿងសន្តិសុខសម្រាប់តំបន់ជាមួយគ្នា បើកម្ពុជាមានបញ្ហា ចូលតំបន់ជិតខាងប្រទេសជិតខាងបានស្រុកទេអត់ស្រុកទេអញ្ចឹងតំបន់ អាស៊ានក្តីតំបន់យុរ៉ុបក្តីអាមេរិកអាព្រិកអាមេរិកកាំងក្តីមើលទេមិនឈរអោបដៃទេមិនមែនបដ ாய் ឲ្យស្ថានភាពនឹងคล้ายជារឿងធំកើតពេញសកលលោកទេគេត្រូវតែប្រក្រាបហើយ គេត្រូវតែប្រើយុទ្ធសាស្ត្រដើម្បីការពារហើយមិនអ្នកឯងថឹបនៅ អំណាចខ្លួនឯងរស់នៅដោយខ្លួនឯងមានសេដ្ឋកិច្ចមានដង្ហើមសេដ្ឋកិច្ចរស់ដោយខ្លួនឯងបានទេគឺនៅពឹងបរទេសទាំងស្រុងអ្វីដែលគេធ្វើសពថ្ងៃ មានន័យថាក្នុងខ្លួនរបស់អ្នក គេចាប់ផ្ដើមហើយ គេចាប់ផ្ដើមពិនិត្យហើយ គេចាប់ផ្ដើមវាស់ហើយគេចាប់ផ្ដើមកាត់ហើយ នៅចំណុចណាដែល ខូចដែលខាត គេអត់ទុកនៅទេ គេអត់ទុកទេនឹងរឿងដែលត្រូវគិតបញ្ហាដែលត្រូវគិតចឹងកូនខ្មែរទាំងឡាយអ្វីដែលត្រូវគិតអ្វីដែលត្រូវដើរអ្វីដែលត្រូវដោះស្រាយ នាពេលបច្ចុប្បន្នគឺត្រូវតស៊ូត្រូវព្យាយាម ត្រូវប្រឹងប្រែងត្រូវជំនះរាល់ឧបសគ្គត្រូវពូតដៃគ្នាត្រូវចាប់ដៃគ្នាដើម្បីកសាងសង្គមប្រទេសជាតិរបស់យើងកុំឲ្យធ្លាក់ទៅ ក្នុងរបបផ្ដាច់ការកុំឲ្យធ្លាក់ទៅ ក្នុងរបបកុម្មុយនីសគេមានប៉លិសគេមានតបគេមានទាហាន យើងមានឆន្ទៈពិតប្រកបជាអាវុធសម្រាប់តស៊ូ គណៈបកដតីគ្មានប៉ូលីសគ្មានទាហាននៅនឹងដៃទេចុះហេតុអីបានគាត់ថាគាត់ចាញ់សង្គ្រាមចាញ់ឆ្នោតនឹងកើត មាន សង្គ្រាម សង្គ្រាមជាក់ប្រកាសគឺគាត់នឹងឯងជាអ្នកបង្កើតអញ្ចឹងពាក្យសម្ដីទាំងអស់នេះ បោកបាន តែអ្នកអត់រីនអ្នកអត់សូត្រទេបើអ្នករីនអ្នកសូត្រគេដឹងហើយរាល់ថ្ងៃបរិបត្តិសង្គមរាល់ថ្ងៃ ស្ថានភាពសង្គមរាល់ថ្ងៃនេះវាយ៉ាងម៉េចវាស្ថិតនៅលើបុគ្គលណាពិតប្រាកដជាអ្នកបញ្ជាហ្នឹងហើយហើយចូលរួមវិភាគសាបញ្ហាសង្គមថ្ងៃនេះប៉ុណ្្នឹងទៅចោះដោយសារអទូរស័ព្ទអស់ថ្មហើយអរគុណច្រើនដល់ជនរួមជាតិពរដែលបានចូលមើលជួយ like ជួយ share ទាំងអស់គ្នាពរអរគុណច្រើនមែនតើដែលមិនបានអានឈ្មោះអឺ មានច្រើនពដែលមិនបាន អានឈ្មោះអរគុណច្រើនដែលបានជួយអឺ share បង្ហាញអំពីទស្សនៈក្នុងនាមជាកូនខ្មែរមួយរូបក្នុងការភ័យខ្លាចក្នុងការ បាត់បង់នៅអ្វីដែលជា សម្បត្តិរបស់ខ្មែរយើងពអរគុណច្រើនជួបគ្នានៅ ពេលក្រោយទៀតបើ មានឱកាសសូមជូនពរឲ្យសុខភាពល្អជោគជ័យល្អសម្រេចភារកិច្ច ប្រកបកិច្ចការងារអីបានសម្រេចទាំងអស់គ្នាពហ្នឹងហើយអរគុណច្រើនមែនតើហើយក៏មានសំណួរអីច្រើនដែរតែมันបានឆ្លើយมันបានមើលគ្រប់ខមមិនគ្រប់ចូលមើលទាំងអស់ពអត់បានអានឈ្មោះញាតិញោមជនរួមជាតិទាំងអស់អញ្ចឹងសូមអរគុណច្រើនទាំងអស់គ្នាពអរគុណច្រើនមែនតើហ្នឹងហើយ បានអានឈ្មោះខ្លះក្តីមិនបានអានឈ្មោះខ្លះក្តីសំខាន់ គឺគោលបំណងរបស់យើងទាំងអស់គ្នាដើម្បីសង្គមដើម្បីប្រទេសជាតិដើម្បីមាតុរបស់យើងឲ្យមានការរីកចម្រើនឲ្យមានការអឺផ្លាស់ប្ដូរដោយសន្តិវិធីទាំងអស់គ្នាចំនួនពហ្នឹងហើយហើយមានខមមិនច្រើនណាដែលអាត្មាអត់បានអានពសូមសូមខន្តីអភ័យទោសអឺពី ជនរួមជាតិទាំងអស់បើសំខាន់តៃមែនតើដោយដោយសារកាលណាបើបើអានមានន័យថាអអាត្មានឹងពិបាកមើលបន្តិចបើហ្នឹងព្រោះនិយាយនិយាយទូរស័ព្ទអញ្ចឹងទៅអឺអត់បានអានសំណួរអីទេញាតិញោមជនរួមជាតិដែលបានដាក់សំណួរដែលបានជួយផ្ដល់យោបល់កំណត់ទស្សនៈអីច្រើននៅក្នុងនឹងពមានទស្សនៈល្អល្អមែនតើបើគឺអាត្មាមើលទៅឃើញទស្សនៈ ល្អល្អណាស់សម្រាប់ជាកតិសម្រាប់ការផ្ដល់យោបល់ឲ្យគ្នាទៅវិញទៅមកបើអញ្ចឹងញោមផ្ដល់យោបល់ឲ្យអាត្មាអាត្មានិយាយបង្ហាញ ពីចំណុចខ្លះខ្លះដល់ជនរួមជាតិទាំងអស់អញ្ចឹង មានន័យថាយើងរួមចំណែកទាំងអស់គ្នាបើបើញោមអធិនចេញមុខនិយាយក៏យ៉ាងហើយក៏ញោមបានផ្ដល់ជាខមមិន ផ្ដល់ជាខមមិន ជាយោបល់ជាទស្សនៈបង្ហាញពីឆន្ទៈ ពីគោលបំណងដែលញោមចង់បានយ៉ាងហោចក៏ប៉ុណ្្នឹងដែរញោមក៏សំដែងឲ្យឃើញអំពីអ្នកខ្លះដែលគេអូថោជាបរិវត្តគ្រប់ត្រូលគេណាជាបរិវត្តគ្រប់ត្រូលគេ តែធៀបប៉ិតវាអត់មានហ្នឹងហើយក៏យើងបានបញ្ចេញតាមនឹងទៅវាបាត់ចុកចាប់វាបាត់ឈឺចាប់អីខ្លះដែរបើហ្នឹងហើយអរគុណច្រើនមែនតើដែលបានចូលមើលនៅក្នុងថ្ងៃនេះបើ ពរហ្នឹងហើយអរគុណជូនពរអសុខភាពទាំងអស់គ្នាសុខភាពល្អជោគជ័យសម្រេចភារកិច្ចមានលៀបមានជ័យទាំងអស់គ្នាពរប្រានពរលាទាំងអស់គ្នាបាយបាយពរ Good night ទាំងអស់គ្នា អ្នក នៅអាមេរិកកាណាដាអ្នកនៅ កម្ពុជាអឺបាយបាយពរសុខសប្បាយ